ពុទ្ធជាថ្លាដល់កំពង់ខ្ពស់លើលោកនេះសូមក្រាបថ្វាយបង្គំគុំចាប់ធេរានធេរៈគ្រប់ព្រះអង្គដោយសេចក្តីជ្រះថ្លាហើយសូមចម្រើនពរលោកលោកស្រីនិងកញ្ញាញាតិញោមពិតបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីវត្តរតនារាម ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះថ្ងៃសុក្រ14កើតខែទុតិយស័ក ឆ្នាំឆ្លូតត្រស័កពុរសករាជ2565ត្រូវនៅថ្ងៃទី23ខែកក្កដាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តញាតិញោមពិតបរិស័ទទាំងអស់មកចូលក្នុងកម្មវិធី សន្ទនាប្រចាំសប្តាហ៍ប្រចាំថ្ងៃសុក្រកម្មវិធីសន្ទនាពធដែលមានការចូលរួមនិមន្តចូលរួមពីគុណចាស់ទាំងពីរព្រះអង្គហើយនឹងញោមមកពីទីក្រុងភ្នំពេញមួយគឺគុណចាស់ញ៉ាន់ សូមក្រាបថ្វាយបង្គំចាស់ញ៉ាំសារអំណរគុណគង់នៅវត្តធម្មសាមគ្គីទីក្រុងទេវលីទី2គុណចាស់ចន្ទជុតអោលឿនគង់នៅក្នុងវត្តរស្មីរតនសាមគ្គីទីក្រុងព្រីស្បិនជាទីគោរពជាថ្លានៅសូមស្វាគមន៍ញោមអបាសិកាណប់សុវណ្ណមកពីខាងទីក្រុងភ្នំពេញដែលនិមន្តចូលរួមអញ្ជើញចូលរួមសន្ទនាប្រចាំសប្តាហ៍ប្រចាំថ្ងៃសុក្ររបស់វេទិកា សន្ទនាពធនេះដែលយើងបានដាក់នៅក្នុងប្រធានបទការសន្ទនាប្រចាំថ្ងៃសុក្រនេះយើងបានដាក់នៅក្នុងប្រធានបទរបស់យើងគឺទី1គឺយើងបញ្ញជែកសន្ទនាគ្នាអំពីបញ្ញកិរិយាវត្ថុ10យ៉ាងប៉ុន្តែយើងសន្ទនាទៅតែក្នុងមេត្តាទី1ទេគឺបញ្ញកិរិយាវត្ថុទី1គឺទានមយៈបនសម្រាប់ដោយការធ្វើទាននៅក្នុងប្រធានបទយើងបានដាក់ឡើងថា ទៀនមានពីរពីរពួកទី1សពុសម្បទាសម្បជាណទៀនការធ្វើបុណ្យប្រកបដោយ ការយល់ដឹងក្នុងរឿងក្នុងរឿងផល របស់ការធ្វើទៀននោះនិងទី2អសម្អសម្បជាណទៀនការធ្វើបុណ្យដោយគ្មានការយល់ដឹង ក្នុងរឿងការក្នុងរឿងធ្វើទៀន ដូច្នេះនៅក្នុងការសន្ទនានេះខ្ញុំកណ្ណាសូមដាក់ជូននៅក្នុងអង្គពិភាក្សាសន្ទនាវធរក្នុងឱកាសនេះដើម្បីជជែកវែកញែកឬក៏រកនៅចំណុចល្អដើម្បីជាការជាធម្មទានចែកជូនដល់ញាតិញោមពិតបរិស័ទរបស់យើងដូច្នេះខ្ញុំកណ្ណាសូមប្រគល់ទូនទីឲ្យគុណចាស់ច័ន្ទជុតតោលឿមសភាពមេត្តាសូមសម្ដែងចាប់ដើមសេចក្តីដោយតទៅគណៈសូមរដ្ឋនិមន្ត ណាសាធុសាធុជាបឋមខ្ញុំព្រះករណាសូមនមស្ការ ថ្វាយបង្គំព្រះរតនៈទាំង3ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដល់ពួងខ្ពស់សំសពការទាំងពួងសូមនមស្ការគុណចាស់សវណ្ណបញ្ញោគុណចាស់ញាណសារណោនៅក្នុងអឺ ផ្សាយធួតដោយសេចក្តីគោរពគាត់ក្រែងថ្វាយបង្គំព្រះថេរានុថេរៈគ្រប់គ្រប់ព្រះអង្គដែលមានប្រកបដីចូលមកស្ដាប់ពធតាមការឡាយប្រចាំថ្ងៃសុក្រហើយនឹងសូមសម្រាប់ពោញាតិញោមពុទ្ធបរិស័ទគ្រប់គ្រប់គ្នាទាំងអស់ដែលបានចូលមកស្ដាប់ពធតាមការឡាយ ទាំងញាតិញោមនៅអូស្ត្រាលី នៅកម្ពុជាហើយនឹងសូមសម្រាប់ពោញោមបាសិកាណុកសវណ្ណនៅរាជធានីភ្នំពេញតែកម្ពុជានៅក្នុងរាត្រីនេះថ្ងៃនេះម៉ោង7:13នាទីយប់ហើយ នៅក្រុង Brisbane ទីក្រុង Sydney ប្រទេសអូស្ត្រាលីហើយម៉ោង4ដល់3នាទីល្ងាចនៅប្រទេសកម្ពុជារាត្រីនេះស្ថិតនៅ ក្នុងថ្ងៃ14កើតខែទុតិយាសាឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃសុក្រទី23ខែកក្កដាឆ្នាំ2021 បន្តបន្តទៅខ្ញុំបកណាសូមឱកាសពីគុណចាស់គ្រប់ព្រះអង្គដើម្បីបានរតនីពធមកសម្ដែងខាងដើមនៅក្នុងកម្មវិធីសន្តានាប្រធោប្រចាំថ្ងៃសុក្រដែលមានណាវត្តមានរបស់អឺ ប្រសង់3អង្គហើយនឹងយកបាសិកា1រូបណាកម្មវិធីហ្នឹងបើយើងដាក់គ្រាច្រើនបានអត់ទេណាបានបានច្រើនតាហ្នឹងហើយបានច្រើនឱកាសអីអាចមានកូនចាស់ញាតិញោមអីបាន4 10នាក់អីក៏ល្អដែរសន្តានីមានអ្នកស៊ូមានអ្នកឆ្លើយមានអ្នកស្ដាប់អីចឹងទៅក៏ល្អដែរដែរ ហ្នឹងហើយចាំមើលអរគុណចាស់តាក់តោមកមានខ្ញុំណាត់ចង់ចូលទេហ្នឹងហើយរឿងហ្នឹងរឿងអ្នកដែលចង់ចូលអាហ្នឹងលោកត្រាតែអ្នកចេះប្រើចេះប្រើកម្មវិធីហ្នឹងដែរតែបើវល់ដោអញ្ចឹងវែងអ្នកប្រើអស់ សូមសរសើរយកវត្តការនោះក៏បានដែរគាត់អាចរកផ្លូវចូលមកបានណាបកែខ្ញុំសវណ្ណបកែសពគ្រប់ហ្នឹងហ្នឹងហើយកែរកស៊ីអរគុណព្រះអង្គគ្រូលោកបង្រៀនខ្ញុំណាស់កែធ្វើការងារបកែអឺនិយាយធរអីចឹងទៅណាកែហើយថ្ងៃនេះឮថាសុំសុំរឿង រឿងអីខ្ញុំបាតកាសវណ្ណរឿងនាងពិធីនីកូនចាស់នៅ ក្នុងជាតិដកហ្នឹងហើយមើលឈ្មោះអីម្ដងទៀតណាគិបភីនីចឹងឯកូនចាស់នៅក្នុងជាតិដកតំរឿងនាងគិបភីនីកណាណាណាមិនសុំទេណាយកព្រះអង្គទៅមិនចាំសុំទេបងព្រោះអង្គព្រះសម្ដែងជន់ប្រសងក្នុងកម្មវិធីនេះ ពេលដែលនិយាយសាច់ធោច្រើនអញ្ចឹងមិនទៅបាននិយាយរឿងទេអញ្ចឹងខ្ញុំអាចជ្រើសរើសយករឿងណាក៏បានដែរឲ្យតេតតងជាមួយនឹងការធ្វើទៀនឥឡូវខាងដើមនេះខ្ញុំណាស្មារភាពនិយាយតេតតងជាមួយនឹងការធ្វើទៀនដែលជា កុសលធម៌ឬក៏កុសលកម្មមួយប្រភេទនៅក្នុងបណ្ដាកុសលកម្មទាំង10គឺសំដៅយកបញ្ញកិរិយាវត្ថុ10ហ្នឹងក្នុងនោះគឺមានទានវិយៈហ្នឹងជាវត្ថុខាងដើមដែលយើងលើកយកមកដើម្បីសន្តិនិកដើម្បីយកមកវែងញែកណាស្វែងយល់អំពី កុសលថ្នាក់ទានហ្នឹងឲ្យបានទលំទលាយព្រោះការធ្វើទាននេះ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាមិនមែនជារឿងងាយទេ ណាមិនមែនជារឿងងាយទេគឺជារឿងមួយ ដែលលំបាកលំបាកយ៉ាងម៉េចលំបាកលំបាកលះបង់តែណា ព្រះអង្គទ្រង់សម្ដែងនៅក្នុងលពីសង្យុត្តនិកាយសកាធវៈហ្នឹងគឺព្រះអង្គសម្ដែងថាទានញ្ចៈសមានិមេហុណាទានញ្ចៈយុទ្ធញ្ចៈសមានិមេហុណាទានញ្ចៈយុទ្ធញ្ចៈសមានិមេហុណាការធ្វើទានហ្នឹងប្រៀបបានដូចជាចម្បាំងអញ្ចឹងប្រៀបបានដូចជាការចូលទៅធ្វើចម្បាំងអញ្ចឹងណាការចូលទៅធ្វើចម្បាំងជាមួយនឹងសត្រូវណាតែណាគឺ ពិបាកនឹងនឹងយកឈ្នះសត្រូវ យើងនិយាយអំពីការធ្វើសង្គ្រាមជាមួយសត្រូវគ្រប់សម័យកាលមិនថាតែសម័យពុទ្ធត្រាស់ដឹងសម័យពុទ្ធមិនត្រាស់ដឹងឬក៏មកដល់សម័យបច្ចុប្បន្ននេះ ការធ្វើសង្គ្រាមយើងដឹងហើយ ដើម្បីយកឈ្នះនៅ សត្រូវ ដែលជាបដិបកហ្នឹងគឺមិនងាយលំបាកណាស់ត្រូវត្រៀមសត្រាវុធច្រើន ក្នុងការយកជ័យជំនះទៅលើសត្រូវយ៉ាងណាការធ្វើទៀននេះលោកប្រៀបទៅជាមួយនឹងការធ្វើចម្បាំងព្រោះកុសលធ្នាក់ទៀនដែល អាចកើតឡើងបានឬក៏អាចបំពេញនៅកុសលធ្នាក់ទៀនបាន ត្រូវច្បាំងជាមួយនឹងសត្រូវខាងក្នុងឈ្នះសិនណាត្រូវច្បាំងជាមួយនឹងសត្រូវ ខាងក្នុងឈ្នះសិនបើ ច្បាំងសត្រូវខាងក្នុងមិនឈ្នះទេគឺមិនអាចធ្វើទៀនបានទេណាមិនអាចធ្វើទៀនបានទេណាជាពិសេសគឺសត្រូវដែលធំដែលធ្វើទៀនមិនកើតហ្នឹងគឺព្រះអង្គទ្រង់សម្ដែងអំពីអឺសេចក្តីកំណាញ់ហើយនិងសេចក្តីប្រមាថបើយើងសម្ដែងតាមព្រះសូត្រណាក្នុងពីអង្គតអាសង្កតវិកាយសទ្ធាធវៈហ្នឹង ការឲ្យទៀនមិនបានគឺមកពីមានធัวពីរហ្នឹងទី1គឺកំណាញ់កំណាញ់នៅទ្រព្យសម្បត្តិដែលខ្លួនមានហើយកំណាញ់នៅទ្រព្យសម្បត្តិដែលខ្លួនមានហើយនឹងបំរុងនឹងមានអានឹងគឺកំណាញ់ហើយទី2គឺសេចក្តីប្រមាទប្រមាទតធរហ្នឹងរងចាំពេលនេះរងចាំពេលនោះរងចាំថ្ងៃនេះថ្ងៃនោះខែនេះខែនោះ ដូចយើងធ្លាប់ឮថាមិនមិនតន់ចង់ធ្វើបនទេចាំពេលរស់ស៊ីធូធាសិនចាំចាំចាំធ្វើអ្នកខ្លះទៀតថានៅវ័យក្មេងខំរត់ត្រឹបទៅឲ្យហើយចាំចាស់ចាំធ្វើគាត់ពិចារណាមើលដូចថាខ្លួនឯងអាច ដឹងថាខ្លួនឯងនឹងរស់នៅដល់ចាស់អញ្ចឹងណាมันបានគិតថាកោជាញាមរដាងសវេហ្នឹងតែជីវិតរបស់អាត្មាឯងនឹង ត្រូវស្លាប់ថ្ងៃស្អែកឬក៏ថាសេចក្តីស្លាប់ថ្ងៃស្អែកមកដល់មិនដឹងមិនបានពិចារណាណាអញក៏ជាញាមរណាសវេណាណានឹងដឹង ថាសេចក្តីស្លាប់នឹងមានដល់ក្នុងថ្ងៃស្អែកគឺអត់បានពិចារណាទេព្រោះអីព្រោះមាននៅសេចក្តីប្រមាថក្នុងការរស់នៅគិតថាជីវិតហ្នឹងអាចរស់នៅបានរាប់រយឆ្នាំអញ្ចឹងឬក៏អាចរស់នៅបានដល់ចាស់អញ្ចឹង អាចព្យាករខ្លួនឯងរស់នៅដល់ចាស់អញ្ចឹងចាំធ្វើបុណ្យអាហ្នឹងវាជាបមាតិធោដែលมันអាចឲ្យទៀនបានចឹងរួមសំគ្នាទាំងសេចក្តីប្រមាទទាំងសេចក្តីកំណាញ់ហ្នឹងទៅបុគ្គលហ្នឹងมันអាចធ្វើទៀនបានណាដូច្នេះយើងនិយាយមួយទៀតតកតងជាមួយនឹងលោកភៈការជាប់ជំពាក់ជាមួយនឹង ទ្រព្យសម្បត្តិហ្នឹងក៏ធ្វើទៀនអត់បានដែរណាយើងមើលអំពីផលរបស់លោភៈអបរិចាគៈបច្ចុប្បឋានោណាអបរិចាគៈបច្ចុប្បឋានោគឺមានការមិនលះបង់ជាផលណា មានការមិនលះបង់ទ្រព្យសម្បត្តិហ្នឹងឯងគឺជាផលរបស់អឺលោភៈ មិនដែលឲ្យទ្រព្យសម្បត្តិដល់អ្នកណាឡើយណាអត់ដែលឲ្យទ្រព្យសម្បត្តិដល់អ្នកណាទេព្រោះតែមាននៅលោភៈជាប់ជាពាក់ជាមួយនឹងទ្រព្យសម្បត្តិដែលខ្លួនមានហ្នឹងទើបមិនឲ្យទ្រព្យសម្បត្តិហ្នឹងឯងដល់បុគ្គលដទៃឬក៏មិនចែករំលែកនៅអឺទ្រព្យសម្បត្តិដែលខ្លួនមានហ្នឹងឲ្យដល់អ្នកដទៃអាហ្នឹងអបរិចកៈបច្ចុប្បឋានោគឺជាផលរបស់លោភៈហ្នឹង ដូច្នេះកុសលធ្នាក់ទៀននេះគឺជាសភាវធម៌មួយដែល ត្រូវ ចូលទៅធ្វើសង្គ្រាមជាមួយនឹងសត្រូវខាងក្នុងហ្នឹងគឺចូលទៅធ្វើសង្គ្រាមជាមួយនឹងសេចក្តីកំណាញ់ចូលទៅធ្វើសង្គ្រាមជាមួយនឹងសេចក្តីប្រមាថចូលទៅធ្វើសង្គ្រាមជាមួយនឹងការជាប់ជំពាក់ណានៅពេលណាដែលធ្វើសង្គ្រាមឈ្នះទើបអាចអោយទៀនបាន ណាទៅអាចឲ្យទៀនបានបើធ្វើសង្គ្រាមមិនឈ្នះទេมันអាចធ្វើទៀនបានទេណាมันអាចធ្វើទៀនបានទេមិនថាបបជាតិមិនថាក្រហោះនោះទេមិនថាក្មេងមិនថាចាស់នោះទេណាក្នុងការធ្វើទៀនហ្នឹងគឺត្រូវតែធ្វើចម្បាំងជាមួយនឹងសត្រូវខាងក្នុង គឺកិលេសខាងក្នុង ដែលតែងតែរារាំងដល់ការធ្វើទៀន ណាតែនៅរៀបរៀងដល់ការធ្វើទៀនដូច្នេះតតែឈ្នះសង្គ្រាមខាងក្នុងហើយទើបលះបង់ទ្រព្យសម្បត្តិហ្នឹងធ្វើទៀនទៅបានចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងទៀនណញ្ចយុទ្ធថេងចៈសមានមេហុការធ្វើទៀនហ្នឹងគឺស្មើគ្នានឹងការធ្វើចម្បាំងជាមួយសត្រូវខាងក្រៅអញ្ចឹងណាហើយយើងមើលដែលព្រះអង្គសម្ដែង ប្រອບជាមួយនឹង ចូលឯកសារដកព្រាមឬក៏ឯកសារដកព្រាមអីចឹងណាតែដែលគាត់ទៅស្ដាប់ពធខ្ញុំនៅថ្មមិនលើទាំងអស់ទេគ្រាន់តែចង់និយាយបន្តិចត្រង់ថាគាត់មានសម្ពុតអឺដណ្ដប់តែតែមួយផ្ទាំងប្រោត្រូវប្រើជាមួយភរិយាណាសម្ពុតស្លៀកអាចថាមានពីរផ្ទាំងទៅតែសម្ពុតដណ្ដប់ហ្នឹងគឺថាមានមួយផ្ទាំងទេភរិយាត្រូវចេញទៅខាងក្រៅនៅពេលថ្ងៃណា ហើយស្វាមីចង់ចេញទៅណាគឺត្រូវចេញទៅពេលយប់ណាប្រភេទយាត្រូវប្រើប្រភេទយាធម្មតាត្រូវប្រើពេលថ្ងៃព្រោះមានសេចក្តីយឹកខ្មាស់ច្រើនជាងបរោះអញ្ចឹងថ្ងៃមួយគាត់ទៅស្រាប់ពធពេលល្ងាចជ្រះថ្លាជ្រះថ្លាជាមួយនឹងព្រះធម្មរតនៈដែលព្រះសម្មាសម្ពុទ្ធព្រះអង្គកម្ដែងហើយក៏ គិតថាយកសម្ពត់ដណ្ដប់មួយផ្ទាំងហ្នឹងដើម្បីបូជាព្រះធម៌ប៉ុន្តែសេចក្តីកំណាញ់ហ្នឹងវាចូលមកក្តីកំណាញ់ជាសត្រូវចូលមកថាអ្នកឯងចង់លះបង់សម្ពត់មកផ្ទាំងបូជាព្រះធម៌ហ្នឹងអ្នកឯងជាបរោះអ្នកឯងមិនអីទេប៉ុន្តែឯងនឹងគិតទេអ្នកឯងនឹងគិតដល់ភរិយារបស់អ្នកឯងជាស្រីទេបើអ្នកឯងយកសម្ពត់ទៅបូជាធម៌អញ្ចឹងតើភរិយារបស់អ្នកឯងអាចទៅណាបាន ដើរអាក្រាត់កាយនៅហ៊ានដើរដែរណាសេចក្តីកំណាញ់វាចូលទៅស្ដីអស់អីចឹងនិយាយដូចមែនតែនចឹងសេចក្តីកំណាញ់វាចូលទៅស្ដីអស់អីចឹងហ្នឹងណាណាតែឯងប្រុសចង់ទៅណាទៅណីអីដើរអត់សម្ពុតដណ្ដប់បានតែប៉ុន្តែភរិយារបស់អ្នកឯងដើរអត់សម្ពុតមិនបានទេណាអញ្ចឹងងាកមកគិតថាអូមែនណាអញ្ចឹងមែនខ្លួនឯងជាបរោះ ទៅណាតណីមានសម្ពុតស្លៀកអត់សម្ពុតដណ្ដប់ក៏បានប៉ុន្តែស្ត្រីដែលជាភរិយានោះมันអាចទៅណាតណីអត់សម្ពុតដណ្ដប់បានទេក៏លេងបូជាទៅស្ដាប់ស្ដាប់ស្ដាប់ទៅដល់មជ្ឈិមយាមជ្រះថ្លាចង់យកសម្ពុតបូជាទៀតណាសេចក្តីកំណែងចូលមកខត់ទៀតរហូត ដល់មជ្ឈិមយាមអបច្ឆិមយាម ណាបច្ឆិមយាម បច្ឆិមយាម យាមចុងក្រោយ ជ្រះថ្លាក្រៃលែងមែនតែនទៅក្នុងពេលហ្នឹងគឺធ្វើសង្គ្រាមឈ្នះណាឈ្នះមច្ចរិយអឈ្នះមច្ចរិយទៅណាឈ្នះសេចក្តីកំណាញ់ហ្នឹងព្រះជាប្របាទបសិទ្ធិកោសលក៏ទៅស្ដាប់ធម៌ដែរបរិស័ទទាំងឡាយក៏ស្ដាប់ធម៌បរោះនឹងយកសម្ពុតបូជាប្រធរទាំងហើយក៏បានពោលថាជីតាំងមេជីតាំងមេ ខ្ញុំឈ្នះហើយខ្ញុំឈ្នះហើយ ធ្វើឲ្យផ្អើលដល់បរិជាទៀតអីបរោះណាមកត្រែកតែឯងឈ្នះហើយឬក៏ខ្ញុំឈ្នះហើយណាយើងធ្វើសង្គ្រាមឈ្នះសត្រូវរឹបលៀនរឹបរឹបរឹបម៉ឺនរឹបលៀននេះឯងបរោះនេះមកឈ្នះហើយឈ្នះហើយឈ្នះនរណាគេណាហោហែយ៉ាងទៅហៅបរោះនឹងមកសួរទៅមិនមែនឈ្នះបុគ្គលណាទេគឺឈ្នះសត្រូវខាងក្នុងឈ្នះមច្ឆរិយៈនេះក្នុងការដែលយកសម្ពុតបុជាពធោជាដើមលក្ខណៈនឹងចំណាត់ស្មារតី បញ្ចប់សេចក្តីត្រង់នឹងប៉ុណ្ណឹងហើយបានរឿងរ៉ាវហ្នឹង ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះអង្គទ្រង់ប្ររពជាមួយនឹងការបូជានៅ ប្រធររបស់អឺបរោះហ្នឹងណាជាធម្មទានរឿងហ្នឹងតែចូលក្នុងធម្មទានបូជាយកអាមីសទៅបូជាមិនប៉ុន្តែបូជា ប្រធរសម្រាប់ទៅជាធម្មទានអញ្ចឹងពេលហ្នឹង ព្រះសម្មាសម្ពុទ្ធព្រះអង្គប្ររពការលះបង់នៅសម្ពុទ្ធបូជាវត្ថុរបស់ជលេកសាដកព្រាមហ្នឹងណាឬមានពីរមានអេកសាដកហើយនៅជលេកសាដកមានសម្ពុទ្ធប្រើដូចគ្នាមួយដូចគ្នាមួយរឿងបច្ចុប្បន្នមួយរឿងអតីតព្រះអង្គទ្រង់ប្រពរឿងហ្នឹងដែលថាចង់បូជាតាំងពីបឋមយាមរហូតដល់បច្ឆិមយាមរហូតដល់បច្ឆិមយាមទើប ទៅបជាបានណាបានព្រះអង្គទ្រង់សំដែងនៅប្រគាថានោះក្នុងពីគុតកនិកាយគាថាធម្មបទហ្នឹងគុណចាស់ញាតិញោមធ្លាប់ចេះធ្លាប់ចាំគាថាហ្នឹងណាបែរដល់លេខ52ទំព័រ46ហ្នឹងព្រះអង្គទ្រង់សំដែងអភិធរេថាកល្យានេបាបាចិត្តតាំងនិវេរយេតនធាងហេករតបញ្ញាបាបាស្មឹងរំតៃមនោណា ប្រែមកថាបុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អគួរខត់ចិត្តចាក់បាបព្រោះថាការបើបុគ្គលធ្វើបន់យឺតយូរចិត្តរមេត្រីអស់ក្នុងបាបឃើញទេអញ្ចឹងបរោះក៏ដោយស្ត្រីក៏ដោយក្រហមក៏ដោយបព្វជិតក៏ដោយបើថាចង់ធ្វើបន់ហើយត្រូវបញ្ញាប់បញ្ញាប់ក្នុងការធ្វើហ្នឹងបើបើរវល់តែរងចាំពេលនេះពេលនោះពេលនេះពេលនោះអាចិត្តហ្នឹងវាទៅត្រេកអស់ក្នុងបាបវិញហ៎ តាន់ធ្វើអីក៏មិនតាន់ធ្វើអីណាឧទាហរណ៍ដូចជាបាសិកាដប់សវណ្ណចុះស្ដាប់ពធអញ្ចឹងទៅអើយជ្រះថ្លាណាគាថាហ្នឹងដូចបរោះចង់យកសម្ពុតត្រៃជីវរហ្នឹងទៅបូជាគុណចាស់អង្គណាមួយហ្នឹងទៅថ្ងៃស្អែកគឺយងាទៅទិញសម្ពុតត្រៃយកទៅទៀនប្រសង អង្គណាជ្រះថ្លាគាត់ធ្លាប់ស្គាល់អីចឹងត្រាប់តែព្រឹកឡើង គិតគិតទៅចាំឲ្យក្រោយទៅមិនតន់ចាំទៅមកចាំទៅនេះទៅចាំឲ្យក្រោយទៅតែតែហ៊ានតែយឺតយូរអាហ្នឹងគឺពញាពេលឡើយហ្នឹងហើយតែបើថាចង់ធ្វើអាហ្នឹងធ្វើមកតែបើថារងចាំអាហ្នឹងប្រយ័ត្នតែចាញ់សង្គ្រាម រងចាំគឺច្រើនតែចាញ់សង្គ្រាមណាឲ្យតែរងចាំគឺសត្រូវបានឱកាសហើយ តែបើសិនជាចង់ធ្វើសង្គ្រាមធ្វើពុកពុកពុកពុកអាហ្នឹងគឺអាចយកជ័យជំនះបាន តែបើថារងចាំហើយអាហ្នឹងគឺភ្លេចខ្លួនណាដល់ពេលភ្លេចខ្លួនសត្រូវខាងក្នុងគឺកន្លែងហ្នឹងវាចូលមកមានកម្លាំងអាចឈ្នះលេងហ៊ានលះបង់ត្រឹមទៅ គិតចេះគិតចោះគិតពេលនេះគិតពេលនោះស្ដាយចេះស្ដាយចោះទៅអឺអត់ធ្វើទេអញ្ចឹងបានព្រះអង្គត្រាស់ថាបើបុគ្គលធ្វើបន់ណា ឬក៏ថាបុគ្គលគួរប្រញាប់ប្រញាល់ក្នុងការធ្វើបន់ណាបើបុគ្គលយឺតយូរក្នុងការធ្វើបន់ណាចិត្តវាទៅត្រេកអរក្នុងបាបហើយបើន័យថាបាបវាកើតឡើងវាវាធ្លាក់ទៅក្នុងអំណាចរបស់កិលេសអញ្ចឹងវាអូសទាញអត់ឲ្យធ្វើបន់បានទេអត់ឲ្យធ្វើទានបានទេអញ្ចឹងបានប្រពុតព្រះអង្គម្ដាយអំពីទានណញ្ចៈយុទ្ធថេញ្ចៈសមានិមេហុនេះការធ្វើទានស្មើនឹងធ្វើធ្វើចម្បានហ្នឹងឯង គឺត្រូវត្រូវច្បាំងជាមួយនឹងកិលេសខាងក្នុងនេះតើតែច្បាំងឈ្នះទើបអាចធ្វើទៀនបានហ្នឹងហ្នឹងដែលខ្ញុំណាចង់លើកឡើងមកនិយាយដោយយកសម្ដែងសង្ខេបខាងដើមហ្នឹងគឺចង់លើកអំពី ទានអញ្ចៈយុទ្ធញ្ចៈសមានិមោហុហ្នឹងការធ្វើទានហ្នឹងគឺព្រះអង្គទ្រង់ប្រៀបទៅជាមួយនឹងការធ្វើចម្បាំងអញ្ចឹងតើតែធ្វើចម្បាំងឈ្នះទៅធ្វើទានបានបើធ្វើចម្បាំងមិនឈ្នះគឺធ្វើទានមិនបានទេគឺច្បាំងជាមួយកិលេសខាងក្នុង ហើយលើកទៀតថាខ្លីមួយមកនៅក្នុងបេដកលេខ52ទំព័រ46ហ្នឹងណាអភិធរេថាកល្យានទេបាបាចិត្តតាំងនិវេរយេតនធាំងហេករតបញ្ញងបាបាស្មឹងរមតិម្ដងបុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អគួរខាត់ចិត្តចាកបាបព្រោះថាការបើបុគ្គលធ្វើនៅបនយឺតយូរចិត្តរមែងទៅអត់នៅបាបហើយអញ្ចឹងប៉ុណ្ណឹងណាណា ដើម្បីបានជា ធម្មកថាខាងដើមហើយនឹងចូលទៅសន្តានីពធោនេះនេះដែលគុណចាស់ដាក់ចំណងជើងមកនេះទៀនពីរយ៉ាងហ្នឹងព្រោះទុកកៈហ្នឹងទៀនពួកពីរមានពីរយ៉ាងពីរយ៉ាងពីរយ៉ាងពីរយ៉ាងពីរយ៉ាងឲ្យច្រើនទៀតប៉ុន្តែរាត្រីនេះឃើញដាក់សម្បជានទៀននិងអសម្បជានទៀនចឹងមានសេចក្តីយ៉ាងណាក៏សន្តានីបន្តទៀតចាស់ណាសូមអនុមោទនា សាធុសាធុណាអរគុណចំពោះគុណចាស់បានលើកអំពីអឺបាទទៀនធ្វើខាងដើមហ្នឹងបានយល់សេចក្តីបានហើយប៉ុន្តែខ្ញុំកាលណាបានដាក់នៅក្នុងប្រធានបទហ្នឹងចង់គួនគុណចាស់ញាណសាណោមេត្តាជួយបញ្យលនៅក្នុងទៀនទាំងពីរយ៉ាងហ្នឹងឲ្យបានពុស្ដាមតិចទៅហើយនៅមួយទៀតឡើយសូមញោមសវណ្ណចេញតិចដើម្បីឲ្យចូលវិញសូមចេញចាំចាំចូលវិញ អញ្ចឹងគុណចាស់ហើយញៀនសានណោមមេត្តាជួយសម្ដែងដូចតទៅជាតាមខ្ញុំគណៈសូមសមាសិកាចំពោះគុណនៃរតនត្រ័យដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសូមសមាសិកាចំពោះតាមព្រះសវណ្ណបញ្ញោហើយជា ធាននៃកម្មវិធីការផ្សព្វផ្សាយនិងការសម្ដែងពធនិងនមស្ការចំពោះគណៈកម្ចាស់ចន្ទចោតោ មានប្រកដីគង់នៅទីក្រុងព្រីស្បិនដោយសេចក្តីគោរពកោតក្រែងនិងសូមនមស្ការចំពោះព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគោរពកោតក្រែងនិងសេចក្តីជ្រះថ្លានិងចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទសេចក្តីញោមអបាសិកានុសុខំដែល មានប្រកដីក្នុងការចូល សម្ដែងពធសន្ទនាពធរួមជាមួយនឹងខ្ញុំគណៈសមាភិបនិងចម្រើនពរដល់យើងខ្ញុំពុទ្ធបរិស័ទទូទៅនេះរាត្រីថ្ងៃសុក្រនេះថ្ងៃ14កើតខែទុតិយាសាថ្ងៃស្អែកជាថ្ងៃដែលយើងត្រូវគោរព អាសាលហៈបូជានេះឆ្នាំឆ្លូវត្រីស័កនេះប៉ុន្តែដោយប្រសង់គង់នៅអូស្ត្រាលីនេះគឺมันអាចប្រកកម្មវិធីអីបានទេតែជានៅខាងព្រីស្បិនអាច ប្រកបានខ្លះតែនៅខាងស៊ីដនីគេអាចវាអត់បាន អត់បានទេពីព្រោះសម្រាប់ថ្ងៃសិលក៏មិនមានអីធីតាតែត្រូវបានបិទទាំងអស់តាមរំលឹកថាថ្ងៃស្អែកគឺជាថ្ងៃអាសាវិជាគ្រប់បណ្ដាប្រកដីរាល់ឆ្នាំតែងតែប្រពរលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់ជាងចេញសាងពុភ្នោះ ព្រះអង្គសម្ដែងនៅធម្មចក្រវត្តនសោតដែលយើងថាពធម្មទេសនាក៏ជាថ្ងៃកំណើតនៃពធកំណើតនៃព្រះសង្ឃដែលជារតនៈទាំង3កើតឡើងក្នុងលោកហើយថ្ងៃដែលព្រះអង្គទ្រង់សម្ដែងនៅយមកបាលិហាចាញ់ផងនិក្រុននៅនាក្រុងសាវត្ថី ហើយក៏ព្រះអង្គយាងទៅគុំកម្មប្រសានៅឋានតៅវតឹងក្នុងសប្តាហ៍ទី7ហ្នឹង ដើមសប្តាហ៍ប្រសាទី7ហ្នឹងផងដែរហើយក៏ជាថ្ងៃ ប្រសងត្រៀមនឹងអធិដ្ឋានចូលព្រះប្រសាព្រះប្រសងទៅចូលព្រះប្រសាថ្ងៃ100 ខែទុតិយាសាបឆ្នាំហ្នឹងហ្នឹងគឺគាត់ដែលរំលឹកដោយក្នុងបណ្ដាវត្តនៅទីក្រុងស៊ីដនីគឺมันអាចប្រពកម្មវិធីឲ្យបានទេចឹងញាតិញោមបូជាតាមគេហដ្ឋានរៀងរៀងខ្លួនទៅនឹកឃើញដល់ថ្ងៃហ្នឹងអធិដ្ឋានឧបោសថអីក៏អធិដ្ឋានទៅល្អបាន កំណត់អធិដ្ឋានឧបោសថនឹកឃើញដល់ថ្ងៃព្រះសម្មាសម្ពុទ្ធបូជាពុទ្ធណាបូជាពុទ្ធណានៅក្នុងថ្ងៃហ្នឹងក៏យើងបានបន្តនៅក្នុងមេតិកាធូរបស់គណៈម្ចាស់ដែលបានរៀបចំឡើង ក្នុង ពញ្ញកិរិយាវត្ថុនឹងគឺវត្ថុឬក៏ហេតុដែលនាំឲ្យបាន សម្រេចបុណ្យ ក្នុងបណ្ដាពុញកិរិយាវត្ថុទាំង10យើងលើពីទានមយៈដែលជាពុញកិរិយាវត្ថុទី1ណាដែលបនសម្រាប់មកពីការឲ្យទានដោយកាលណាកម្ចាស់ចន្ទចោតតបានរៀបរាប់នៅខាងដើមដែលព្រះអង្គតែត្រង់ប្រកាសសម្ដែងទានឬក៏ថាការបរិច្ចាគទានហ្នឹង ខ្ញុំប្រៀបដូចជាការធ្វើនៅសង្គ្រាម ចូលទៅក្នុងសមរភូមិអញ្ចឹងគឺព្រោះត្រូវប្រឆាំងតទល់នៅក្នុងសេចក្តីកំណាញ់ខាងក្នុងនឹងផងហើយក៏ត្រូវមានសត្រូវខាងក្រៅហ្នឹងក៏ច្រើនដែរក្នុងការដែលយើងធ្វើទានហ្នឹងឲ្យបានសម្រេចជាកុសលថ្នាក់ទានក្នុងចិត្ត ហ្នឹងក៏លំបាកដែរអញ្ចឹងវាត្រូវ តទល់ជាមួយនឹងសត្រូវខាងក្នុងហើយនឹងតទល់ជាមួយនឹងសត្រូវខាងក្រៅណាហើយខាងក្រៅហ្នឹងតិចពេកក៏ខ្ជិលដែរត្រូវខាងមកព្រឹកនឹងដើម្បីមកធ្វើទៀនប៉ុន្តែតិចពេកមកកើតទៅពេលគិតអីក្តៅពេកក៏មកកើត ហ្នឹងក៏វាជាបញ្ហាមួយដែរក៏ជាសត្រូវមួយដែលធ្វើឲ្យយើងរួញរាពេលខ្លះទៅនៅពីព្រឹកពេលដូចមួយដែរដេកមិនតាន់ឆ្អែតអញ្ចឹងអាទៀនត្រូវថ្វាយម៉ោង6ថ្វាយមិនរួចថ្វាយមិនកើតបំពេញទៀនហ្នឹងអត់បាន មួយដេកវាស្ដាយនៅលើក្រេវឹកចំ ខែតិចដូចយើងនេះផង ខែ printer អញ្ចឹងផងវាមិនចង់ចេញពីភួយវានៅក្រៅអ៊ុនអ៊ុនអញ្ចឹងតទល់ជាមួយនឹងភាពខ្ជិលហ្នឹងបើថាយកជ័យជំនះលើខ្ជិលបានมันអាចញ៉ាំងកុសលថ្នាក់ទៀតឲ្យសម្រេចក្នុងចិត្តរបស់យើងឃើញអាហ្នឹងត្រូវប្រឆាំងដែរណាបើមិនប្រឆាំងមិនតទល់ទេការជាប់ទំពាក់និងថតតពាក់ហ្នឹងគឺ ស្អិតនៅហ្នឹងมันអាច ងាកចេញទៅបានទេនឹងតាកតងទៅក្នុងរឿងតែថាវាទៅប្រឆាំងតទល់ធ្វើសង្គ្រាមខ្ញុំគ្រប់គ្នាកណ្ដាលកម្ចាស់នឹងញាតយងពុទ្ធបរិស័ទជ្រាបហើយនឹងហើយនៅផ្សេងផ្សេងទៀតបើនិយាយពីរឿងសត្រូវ ក្នុងការបរិច្ចាគទានហ្នឹងដោយកណ្ដាលកម្ចាស់បានលើកឡើងមកវិញអញ្ចឹងសម្បីតែឯកសារដកព្រាមហ្នឹងសត្រូវរបស់គាត់ ប្រពន្ធគាត់បំរុងនឹងបូជាវានឹកឃើញតែប្រពន្ធណាថាឯងបរោះនៅដើរចេញទៅក្រៅបានអត់សម្ពុតដណ្ដប់ក៏បានព្រនាងជាស្ត្រីតែអត់សម្ពុតនឹងដើរចេញទៅគេទេសដៀលមកគាត់ណាបំរុងបូជាប្រពុតនឹកឃើញប្រពន្ធ ណាងដែរដែលលោកអត់មានណាទេណាបណ្ឌិតដែរប្រហែលជាធ្វើទៀនកើតទេដូចញោមនុកសវណ្ណនឹងបរិច្ចាគទៀនកម្មកើតព្រោះនឹកឃើញកូនផងនឹកឃើញស្វាមីផងទៅបើឲ្យតែបានកូនអីបានអីញ៉ាំទទួលទៀនអញ្ចឹងបាច់ចាំថ្ងៃក្រោយទៅ មាននំប៉ាវមួយហ្នឹងគិតបំរុងទៅឲ្យឲ្យមិនបាននឹកឃើញអានេះនឹកឃើញនៅនោះ អាហ្នឹងបើប្រឆាំងយកជ័យជំនះលើសេចក្តីកំណាញ់នឹងបានអាហ្នឹងបានលះបង់ទៅហើយកុសលកើតសម្រេចក្នុងចិត្តហ្នឹងក៏ចូលរួមខាងដើមហើយមកតាកតងទៅក្នុងមេតិកាដែលកណ្ដឹងចាស់លើកឡើងតាកតងទៅនឹងសម្ពជាអ្នកទៀនតែយើងដាក់ក្នុងភាសាបាលីចឹងទៅហើយបើយើងនិយាយសម្រាយធម្មតាថាគឺការធ្វើទៀនប្រកបដោយបញ្ញា ទៀននឹងប្រកបដោយបញ្ញាហើយដល់ពេលអសម្បជាអ្នកទៀនហ្នឹងគឺទៀនមិនប្រកបទៅដោយបញ្ញាទេពាក្យថាទៀនហ្នឹងគឺសំដៅទៅលើកុសល ដែលសម្រេចមកពីការបរិច្ចាគទៀនហ្នឹងគឺអត់ប្រកបទៅដោយបញ្ញាចឹងបានយើងនឹកឃើញនៅក្នុងបរិឆេទទី1ដែលលោកលើកឡើងតកតងទៅក្នុងកុសលញាណសម្បយុទ្ធអញ្ចឹង កុសលញាណសម្ពយុទ្ធដែលសម្រាប់មកហ្នឹងទី1គឺលោកសម្ដែងពីភាពនៃបុគ្គលអ្នកដែលមានឧបនិស្ស័យក្នុងការបំពេញកុសលដោយញាណសម្ពយុទ្ធមកឬក៏ថាប្រកបដោយបញ្ញាហ្នឹងមកថាធ្លាប់អ្នកបុគ្គលហ្នឹងជាបុគ្គលដែលធ្លាប់សាងសន្សំនៅកុសលថ្នាក់បញ្ញាហ្នឹងពីពីមុនពីមុនមក យើងក្នុងចំណែក នៃ ការធ្វើទៀនរបស់យើងវាតកតងនឹងហេតុចឹងដែរវាតកតងថាបើប្រកដីឬក៏ក្នុងជីវិតរបស់យើងបច្ចុប្បន្នហ្នឹងបើយើងបរិច្ចាគទៅដោយការមិនយល់ដឹងទេនឹងការលះបង់ទៅក៏មិនមិនប្រកបដោយបញ្ញាដែរដោយ ការលើកឡើងពីថ្ងៃមុនវាតកតងតាំងពីរឿងវត្ថុអីជាដើមអញ្ចឹងទៅ វាអត់ដឹងអត់យល់ថារបស់នឹងគូឬក៏មិនគូអាដល់ថាតែមិនដឹងថាគូមិនគូណាគេបើថាគូដឹងថារបស់នឹងគូហើយបរិច្ចាគអានេះក៏ដែរបញ្ញាពីព្រោះថារបស់នឹងគូដល់បុគ្គលនឹងហើយឬក៏ដូចជារបស់ខ្លះអញ្ចឹងយើងបរិច្ចាគឲ្យទៅហ្នឹងគឺសំគួរយ៉ាងម៉េចពីព្រោះមានតេយ្យវត្ថុខ្លះយើងមិនអាចឲ្យបានទេ ចឹងបើសិនយើងអត់ដឹងយើងនៅតែឲ្យអានឹងឈ្មោះថាយើងមិនប្រកបដោយបញ្ញាហើយបើសិនជាយើងមិនដឹងគេតែធ្វើតែអាហ្នឹងសន្សំពូជមិនប្រកបអាហ្នឹងតាក់ទងថា ក្នុងការបរិច្ចាគអញ្ចឹងបានបើយើងនិយាយពីអង្គធัวគឺសំដៅទៅលើតួមហាកុសលហ្នឹងហើយណាមហាកុសលញាណសម្បយុទ្ធហ្នឹង អញ្ចឹងវាជាប់តាក់ទងនឹងកុសលនៃការឡើងអញ្ចឹងកុសលដែលសម្រេចឡើងក្នុងចិត្តអំពីការបរិច្ចាគហ្នឹងវាជាប់តាក់ទងនឹងការសន្សំមកចឹងបាននៅក្នុងពធលោកលើកឡើងតាកតងនឹងប្រកបដោយបញ្ញាហ្នឹងប្រកបដោយបញ្ញាចឹងតីយវត្ថុណាដែលសម្រាប់ក្នុងការបរិច្ចាគហ្នឹងរបស់ខ្លះមិនគួរទេ អញ្ចឹងបើរបស់មិនគួរអ្នកតែមាន បញ្ហាគេធ្វើរបស់នឹងឲ្យគួររបស់នឹងឲ្យគួរហើយបរិច្ចាគទៅលះបង់ទៅហ្នឹងគឺឆ្លាតតែប្រកបដោយបញ្ញាលើប្រសម្រាប់ញាតិញោមឬក៏កណ្ដាលកម្ចាស់ដែលសិក្សា នៅក្នុង ច្បាប់ នៅក្នុងព្រះវិន័យអីយើងអាចជ្រាបបានគឺព្រោះរបស់ខ្លះសម្រាប់ប្រសង់ ហ្នឹងគឺមិនសមគួរទេនៅឧទាហរណ៍ថាយើងប្រកេនសាច់ឆៅអីចឹងទៅនឹងបាននេះថាអត់សមគួរដល់បើយើងយល់ដឹងប្រសងលោកមិនគួរទទួលទេបើនិយាយពីទោសហើយរឿងនេះក៏ប្រសងប៉ុណ្ណេះបើស្អីយើងដឹង យើងដឹងថាអូរបស់នេះមិនគួរដល់ប្រសងទេអញ្ចឹងយើងធ្វើមិនឲ្យគួរបានថាយើងធ្វើរបស់នឹងឲ្យឆ្អិនទៅហើយយកទៅប្រកេនលោកទៅអានេះបានថាយើងឆ្លាតក្នុងក្នុងឆ្លាតអញ្ចឹងបានដូចទៀតញោមស្លាប់ស្ដាប់មកដូចនាងខុចចិត្តតារាអញ្ចឹងនាងនាងខុចចិត្តតារាហ្នឹងដោយពេលដែលនាងដាក់បាតរបស់ ក្តៅទៅហើយនាងឃើញព្រះបច្ចេកពុទ្ធ ណាព្រះជ័យពុទ្ធបដូរបហោះចូលបាបក្តៅអញ្ចឹងនាងគិតថាអូលោកក្តៅបហោះហើយអញ្ចឹងនាងយករង្វេលណារង្វេលប្រកេនដល់បដិគិហាកៈហ្នឹងហើយលោកទ្រាប់ទៅវាបាត់អាក្តៅអញ្ចឹងដែលនាងឲ្យរង្វេលហ្នឹងមកពីឃើញថាឃើញបំបត្តិអាសេចក្តីទុករបស់លោកហ្នឹងអញ្ចឹង ឃើញទៀនរបស់នាងហ្នឹងសន្សំពូជដោយប្រកបដោយបញ្ញាមកឃើញរបស់ដែលធ្វើឲ្យលំបាកធ្វើឲ្យមានបញ្ហាដល់បដិជាកាលោកនាងគិតឲ្យអាចដើម្បីធ្វើឲ្យបាត់របស់នឹងទៅជាសុខស្រួលទៅអាហ្នឹងជាលក្ខណៈមួយក្នុងការដែលលះបង់ទៅនឹងឲ្យរង្វើប៉ុន្តែដែលថាឲ្យនឹងដោយសារអីថាឃើញដែលគេអាកអ្នក តែត្រូវទទួលហ្នឹងគឺមានសេចក្តីຕົកប្រុសក្តៅអញ្ចឹងយើងនាងបំបត្តិតែក្តៅហ្នឹងអញ្ចឹងការឲ្យទានរបស់នាងគឺសន្សំពូជបញ្ញាឆ្លាតបានអញ្ចឹងបាននាងខូចចិត្តរាហ្នឹងណាបានទៅជាអ្នកឆ្លាតនឹងតកតូននឹងការឲ្យទៀនបានយើងរាប់ចូលទៅក្នុងពាក្យថាសម្បជាអ្នកនឹងប្រកបទៅដោយបញ្ញាដែរតែថាប្រកបគឺ សំគួរអញ្ចឹងក្នុងការដែលយើងបរិច្ចាគអ្វីអ្វីហ្នឹងគេគាត់ថាពេលវេលាក៏ដោយពេលខ្លះទៅយើងមិនជាសំគួរត្រូវប្រកេនអីទេប៉ុន្តែដូចយើងអត់ដឹងយើងចិត្តតែប្រកេនទៅពេលស្មារតីក៏ប្រកេនអញ្ចឹងទៅអាហ្នឹងក៏មិនប្រកបដោយបញ្ញាដែរជាងមើលថាពេលព្រឹកត្រូវប្រកេនអី ពេលល្ងាចត្រូវប្រគេនអីជាមួយនឹងព្រះសង្ឃអាហ្នឹងគឺឬក៏ថាពេលវេលាហ្នឹងត្រូវឲ្យដោយ កាយតឬក៏ត្រូវឲ្យដោយវាចាអាហ្នឹងគឺយើងត្រូវយល់ដឹងអញ្ចឹងអញ្ចឹងបានក្នុងការបរិច្ចាគទានបើយើងមិនបានសិក្សាទេมันជាការងាយស្រួលអីទេក្នុងការធ្វើទានណាហ្នឹងញាតិញោមសិក្សាពិចារណាក្នុងពុទ្ធិកាដែលព្រះអង្គសម្ដែងមកហ្នឹង ដែលបានព្រះអង្គសម្ដែងពីការធ្វើទៀនហ្នឹងគឺថាយើងជាក្រហោះហ្នឹងគឺត្រូវតែពីព្រោះវាមិនមែននៅលើតែរឿងចិត្តរបស់យើងតែមួយយ៉ាងទេមិនមែនថាឲ្យតែខ្ញុំជ្រះថ្លាទៅរីករាយក្នុងការធ្វើទៅគឺបានបនច្រើនអត់ទេវានៅតាកតងទៅក្នុងបរិយាកៈអ្នកទទួលនឹងតយធម៌ដែលយើងត្រូវឲ្យហ្នឹងជារបស់គួរឬក៏មិនគួរហើយ អ្នកដែលទៅទទួលហ្នឹងត្រូវឲ្យនៅក្នុងពេលពេលណារបស់ហ្នឹងអីជាដើមអញ្ចឹងឬក៏ត្រូវឲ្យដោយសភាពយ៉ាងណាអាហ្នឹងគេត្រូវមានកិច្ចដែលយើងត្រូវបរិច្ចាគទានអញ្ចឹងទៀតក្នុងការឲ្យអញ្ចឹងទៀតនឹងបានរាប់ទៅ ជា សម្បជាអ្នកទានបើយើងអត់ដឹងទេចេះតែឲ្យអានឹងវាចូលនៅក្នុងអសម្បជាអ្នកទានអ្នកទានដែលមិនប្រកបទៅដោយបញ្ញបញ្ញានឹងខ្ញុំក្រាបបានឱកាសចូលរួមដោយសង្ខេបលើកប៉ុណ្្នឹងសិន ណាប្រកែងដល់គុំចាស់កម្មវិធីវិញក្នុងចំណែកនៃទានមួយតែប្រកបដោយបញ្ញាអាហ្នឹងមិនប្រកបដោយបញ្ញាប៉ុណ្ណឹងសូមប្រកែងសូមអនុមោទនាណាសូមតពអញ្ចឹងអរគុណចំពោះសម្បជាណទាននិងសម្បជាណទានហ្នឹងបានន័យថាធ្វើប្រកបដោយបញ្ញាហើយនឹងមិនប្រកបដោយបញ្ញាអញ្ចឹងថាការធ្វើទានហ្នឹងដោយគុណចាស់ចន្ទជុតតោបានលើកឡើងថា តតែយើងឈ្នះនៅខាងក្នុងផង ហើយនៅខាងក្រៅហ្នឹងក៏វាគួបផ្សំផងដែរដូច្នេះនៅក្នុងគុណចាស់ញាណសាណោបាន លើកឡើងក៏វារបៀបដូចជាការប្រឆាំងជាមួយនឹងកិលេសខាងក្នុងនឹងផងដែរតែជាជាហេតុនាំឲ្យយើងរារាំងយើងមិនឲ្យយើងធ្វើនៅសេចក្តីល្អធ្វើទានបានលើគុណចាស់បានសម្ដែងពីព្រះអង្គហើយដល់ញោមបាសិកាមានអីថែមទេក្នុងការ រឿងសម្បជាណទានហ្នឹងហើយនឹងអសម្បទានទានហ្នឹងបានន័យថាម៉េចសំជើញនាំគ្រូចាប់នៅនេះគាត់បានសំលេងផងណាអត់លឺលឺឯកូនចាំលឺលឺ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 អង្គគ្រូលោកសម្ដែងអំពីបញ្ញកិយវត្ថុ10បញ្ញកិយវត្ថុ10ហ្នឹងគឺជាតួកុសលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គរកឃើញ ដើម្បីឲ្យយើងបដិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីបំពេញនៅកុសលបំពេញនៅបុណ្យដើម្បីឈានទៅរកមគ្គរកផលនិព្វានបញ្ញកិយវត្ថុ10ហ្នឹងបងប្អូនសំខាន់ណាស់ គឺជាវត្ថុមួយដែលប្រចាំជីវិតរបស់យើង ដែលជាស្ពានមួយចម្លងឲ្យយើងទៅរកមគ្គផលនិព្វានអញ្ចឹងបងប្អូនពុទ្ធបរិស័ទទាំងអស់ស្ដាប់ហើយយកចិត្តទុកដាក់ពិចារណា នៅអ្វីដែលព្រះអង្គគ្រូលោកសម្ដែងអំពីទានសំបីតែអ្នកប្រាជ្ញទាំងឡាយក៏លោកពលសរសើរមិនប្រមាទនៅបញ្ញកិយវត្ថុ10ដែរព្រោះ ជាទីប្រាថ្នាសេចក្តីត្រេកអរប្រាថ្នាយសប្រាថ្នាសម្បត្តិប្រាថ្នាលៀបប្រាថ្នាកិត្តិយសប្រាថ្នាឋានសួគ៌ប្រាថ្នាមគ្គណាផលប្រាថ្នានិព្វានចឹងបញ្ញកយវត្ថុ10នឹងសំខាន់ណាស់ណាបងប្អូន ជីវិតយើងរស់នៅ មានកុសលធម៌លះនៅអកុសលធម៌ជីវិតយើងរស់នៅមានសេចក្តីសុខក៏ដោយសារបញ្ញកយវត្ថុ10នៅក្នុង សាសនានេះដែរចឹងសំខាន់ណាស់ហើយបង ខ្ញុំនិយាយបកក្រោយបន្តិចសព្ទាមុន អង្គគ្រូលោកសម្ដែងអំពីទៀនគឺ2វចនៈអដ្ឋទៀនមាន2គឺចេតនាទៀននិងវត្ថុទៀនគឺជារូបមន្តនៃទៀនដែលយើងឲ្យយើងបដិបត្តិនៅផ្លូវជីវិតរបស់យើងណាបានន័យថាចេតនាទៀនគឺមាន3បព្វចេតនាមញ្ញចេតនាអបរចេតនា ចេតនាទានទាំង3ហ្នឹងគឺប្រព្រឹត្តនៅក្នុងចិត្តរបស់យើងហើយជាទានមួយដ៏ល្អប្រពៃប្រសើរជាងទានដែលមិនប្រព្រឹត្តតាមផ្លូវចិត្តហើយចំណែកវត្ថុវិញគឺជាតយធម៌វត្ថុរបស់របរដែលយើងរកបានមកដោយត្រឹមត្រូវចឹងបងប្អូនពុទ្ធបរិស័ទបានស្ដាប់ហើយទាននឹងសំខាន់ណាស់សំបីតែ ព្រះសម្មាសម្ពុទ្ធដែលអគ្គ បុគ្គលលើលោកដល់កម្ពុជាលើលោកក៏ទ្រង់អាស្រ័យមូលដ្ឋាន ទាន បារមីជាបាត ដើម្បីសម្រេចសមាពោធិញ្ញាណដែរហើយធ្វើឲ្យផែនដីមានកម្រាស់រាប់យោជកក្រើកដោយសារបារមីទានរបស់ព្រះអង្គហើយព្រះអង្គសោយភោគសម្បត្តិជា ជាភោគសម្បត្តិដែលជាទាននឹងរាប់ជាតិមិនបានចឹងទានសំខាន់ណាស់បងប្អូន បងប្អូនទាំងអស់ពុទ្ធបរិស័ទទាំងអស់ធ្លាប់ឮតែ ទានសិលភាវនាទានសិលភាវនាបានន័យថាអបញ្ញកយវត្ថុ10បងប្អូនខ្លះមិនបានលឺទេអញ្ចឹងបញ្ញកយវត្ថុ10ហ្នឹងចម្រាញ់នៅនៅសល់ទានសិលភាវនាដែលបងប្អូនធ្លាប់លឺជានិកជាញឹកញាប់អញ្ចឹងទានជាជាវត្ថុមួយដ៏សំខាន់នៅក្នុងជីវិតប្រចាំជីវិតរបស់យើងដើម្បីឲ្យយើងបដិបត្តិទៅបានអានិសង្សច្រើនឥឡូវយើងងាកមកមើល សប្តាហ៍នេះព្រះអង្គគ្រូលើកយកទានពីរទៀតមកសម្ដែង គឺសម្បជាណទាន និងអអសម្បជាណទានគឺការធ្វើទានប្រកបដោយបញ្ញា និងការធ្វើទានប្រកបមិនប្រកបដោយបញ្ញាអញ្ចឹងបងប្អូនពុទ្ធបរិស័ទទាំងអស់ថាការធ្វើទានប្រកបដោយបញ្ញានោះ គឺប្រកបដោយយ៉ាងម៉េចគឺគាត់ធ្វើទៀនយល់យល់ការធ្វើទៀនហ្នឹងគឺគាត់ជាអ្នកមានសទ្ធាដ៏ដ៏ខ្លាំងក្លា ហើយគាត់មាន បញ្ញាយល់ច្បាស់នៅកាលទាំង3គឺចេតនាទានទាំង3ដែលជាចេតនាមួយដែលប្រព្រឹត្តតាមរយៈផ្លូវចិត្តរបស់គាត់ដោយព្រះដោយព្រះអង្គគ្រូលោកសម្ដែងមិញអញ្ចឹងថាសត្រូវខាងក្នុងសត្រូវខាងក្នុងគឺចេតនាទានទាំង3នឹងឯងសត្រូវខាងក្រៅគឺជារបស់របរដែលជាប់ជំពាក់គឺការសេចក្តីកំណាញ់បើទាននេះព្រះអង្គគ្រូលោកសម្ដែងមិញថាប្រៀបដូចចំបាំងហើយម្យ៉ាងទៀត ពៀនលោកពលថាប្រៀបដូចសេរពឹសអដ្ឋមិនងាយបុគ្គលណា ដែលចូលទៅចិត្តបាន គឺបានដោយកម្រដោយសារជាប់មច្ឆរិយៈតិដ្ឋិមេនៈលោភៈគឺសេចក្តីកំណាញ់នឹងឯងអញ្ចឹងការធ្វើទាននឹងបានដោយលំបាកណាហើយយើងមើលសម្បញ្ជាអ្នកទានហ្នឹងគាត់ជាអ្នកស្គាល់ដោយកាលទាំង3ហើយទ្រព្យសម្បត្តិរបស់គាត់រកបានដោយត្រឹមត្រូវហើយគាត់ជាបុគ្គលស្គាល់បុណ្យស្គាល់បាបស្គាល់ស្គាល់ហេតុស្គាល់ផល ហើយគាត់ជាបុគ្គលម្នាក់ដែលធ្វើសេចក្តីកុសលតាមតាមកាលតាមដូចថាការដែលគាត់ធ្វើទៅទាននឹងស្ដាប់ពធមទេសនាទៅគាត់ធ្វើតាមអវាទរបស់ព្រះសម្មាសម្ពុទ្ធឬឬជាឬសង្សាវៈដែលលោកតំដែងធរនឹងឯងគឺជាបុគ្គលមួយដែលមានបញ្ញាហើយបើនិយាយពីនៅក្នុងកុសលវិញគឺគាត់ជាអ្នកដូចថាធ្វើទានមិនបាច់បបួល នៅក្នុងមហាកុសលមានសមយុទ្ធ ចឹងនៅក្នុងសំបត្តិហ្នឹងហើយផលដែលគាត់ធ្វើទៅវិញគឺគឺគាត់ពិចារណាថាទ្រព្យសម្បត្តិដែលគាត់លះទៅ គឺធ្វើឲ្យមហាជនមានសេចក្តីសុខធ្វើឲ្យជាប្រយោជន៍ដល់សាធារណជន មានប្រយោជន៍ដល់សង្គមពិតពិតអញ្ចឹងទានរបស់គាត់ហ្នឹងគាត់ពិចារណាតាំងពីអឺមានផលមានផលមានដូចថាយល់យល់ហើយផលនឹងបាន បានជាសេចក្តីសុខដល់អ្នកដទៃបានជាប្រយោជន៍ដល់សង្គមបានជាប្រយោជន៍ដល់សាធារណៈហើយសំបជាអ្នកទាននឹងពេលដែលបញ្ចេញផលវិញ គឺអ្នកមានបញ្ញាគាត់ធ្វើបុណ្យនឹងបញ្ចេញផលវិញ បរិបូរទៅដោយសម្បត្តិព្រមទាំងមានបញ្ញាដូចខ្ញុំមើលរឿងមួយនៅក្នុងជាតិដករឿងនាងគិតនី គ្រាប់ល្ងបន្តិចអាចដូរឋានសួគ៌បានណាបងប្អូន កាលណាបើយើងធ្វើទានឲ្យត្រូវតាមពុទ្ធដីកាក្នុងសម័យព្រះព្រះអង្គសម្មាសម្ពុទ្ធព្រះអង្គលោកគង់នៅព្រះអង្គលោកបញ្ញត្តិនៅក្នុងវិទ្យាដកបានន័យថាព្រះអង្គមិនមែនបញ្ញត្តិ តែស្ដេចមន្ត្រីឬសេដ្ឋីអ្នកមានអីធ្វើទៀនហើយបានព្រះអង្គសរសេរត្រាគាត់សម្គាល់នៅ ក្នុងជាដកទេសំបី តែទឹកមួយក្អមសំបីតែក្របងោបន្តិចក៏ព្រះអង្គបញ្ញត្តិទុកដែរអញ្ចឹងយើងមើលនាងនាងគិភីនីក្របងោបន្តិចដូរឋានសួគ៌បានតើយ៉ាងម៉េចនាងជាបុព្វកាលស្ត្រីគាត់មានកនាងនឹងគាត់មានកហើយគាត់ចង់បរិភោគក្របងោពេលនោះ គាត់យករក្របរងើទៅលាងដើម្បីហាលបុកហូបកាលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅវត្តចេតពុនក្រុងសាវតីព្រះអង្គប្រមាលមើលឧបនិស្ស័យរបស់សត្វថាតើគួរទៅប្រោះបុគ្គលមួយណាអញ្ចឹងដល់ហើយព្រះអង្គប្រមាលមើលទៅឃើញនាងគិភិនីហ្នឹងនាងថ្ងៃស្អែកនាងនឹងមរណាហើយហើយមរណាហើយហ្នឹងបានន័យថាសេចក្តីស្លាប់ ចុះទៅនរកអវជ័យដ៏ធំមួយក៏ប៉ុន្តែពេលដែលនាងក៏លែកឃើញព្រះសម្មាសម្ពុទ្ធនាងនឹងងាកទៅកើតនៅក្នុងឋានតាវតាំងវិញពេលព្រះសម្មាសម្ពុទ្ធពិចារណាហើយក៏ព្រះអង្គហោះទៅគង់នៅមុខផ្ទះនាងគិភិនីនាងគិភិនីពេលដែលនាងឃើញព្រះសម្មាសម្ពុទ្ធកើតសេចក្តីជ្រះថ្លាសប្បាយរីករាយណា នាងគិតថានាងមើលទៅក្នុងសម្បត្តិនៅ ក្នុងផ្ទះ គឺគ្មានអ្វីក្រៅពីក្របល្ងសោះនាងក៏នាងក៏លេចមើលជុំវិញផ្ទះរបស់ នាង គឺមានតែក្របល្ងមួយមុខគត់អញ្ចឹងនាងគិតដូច្នោះហើយក៏យកក្របល្ងពីរកំបងទៅក្បង ដើម្បីទៅដាក់បាតព្រះសម្មាសម្ពុទ្ធព្រះអង្គទទួលអមោទនីហើយក៏និមន្តហូទៅចឹងថ្ងៃស្អែកនាងក៏បានធ្វើមរកាបានន័យថាសេចក្តីឆ្លាប់ក៏បានទៅកើតកម្ពស់ វាមានកម្ពស់12យោជន៍មានភពសម្បត្តិទឹកហើយមានរូបសម្ផស្សស្អាតមានពន្លឺចេញពីកាយព្រះនាងគ្រប់ទិសទីថ្ងៃមួយហ្នឹងព្រះមោគលានព្រះអង្គយាងទៅឋានត្រៃត្រង់ដើម្បីទៅមើលទស្សនភាពរបស់ទេវតាអញ្ចឹងក៏បានជួបនាងធីតាគឺនាងគិភីនីនឹងឯង អញ្ចឹងក៏សួរថានាងធ្វើបុណ្យអីក៏បានអានិសង្សច្រើនម្លេះនាងក៏បានពោលប្រាប់អង្គមកលៀនថា នាង បានយកមនោទៅដាក់បាតរបស់ព្រះសម្មាសម្ពុទ្ធពេលដែលព្រះមកលៀនបានស្ដាប់ហើយព្រះអង្គក៏សំដែងនៅអរិយសច្ចធម៌4នាងក៏បានសម្រេចនៅសោតាបតិផល បងប្អូនពុទ្ធបរិស័ទយើងទាំងអស់គ្នាគួរពិចារណាមើល សំបីតែគ្របដងលោបន្តិចណាបានទៅកើតនៅឋានត្រៃត្រឹងហើយមិនមិនត្រឹមតែបានកើតនៅឋានត្រៃត្រឹងទេបាននៅសម្បត្តិបោសោតាបតិផលប្រសើរជាងសម្បត្តិស្ដេចចក្រប្រសើរជាងសម្បត្តិសកទេវរាជហើយក៏ប្រសើរជាងសម្បត្តិព្រំដែលមានរឹតអស្ចារ្យទៅទៀតព្រោះអីសម្បត្តិសោតាគឺកាត់ផ្ដាច់លោកកយៈបាត់នៅអបាយភូមិ សម្បត្តិសោតាបងប្អូនមិនយូរតែ7យ៉ាងយូរ7ជាតិគឺបានសម្រេចនៅព្រះនិព្វាន ហើយមានអារម្មណ៍ជាព្រះនិព្វានទៀតអស្ចារ្យណាបងប្អូន មិនយើងមិនបាច់ចាំដល់មានទ្រព្យសម្បត្តិធំដុំសំបីតែក្របរងដល់តិចតួចក៏អាចបានសម្រេចគុណធម៌ជាន់ខ្ពស់ដែរនេះហើយសម្បជាណទាន ទានដែលមានបញ្ញា ពេលហ្នឹងព្រះអង្គមកលៀនក៏លោកនិមន្តចុះមកឋានមនុស្សវិញហើយក៏បានចូលទៅគាល់ព្រះសម្មាសម្ពុទ្ធនិយាយរឿងនាងទេពធីតាគឺនាងទេពធីនីហ្នឹងដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គថាព្រះអង្គក៏ថាណែមនាងមកលៀនដ៏មានរិទ្ធកថាគុតដឹងហើយប៉ុន្តែគ្មានស័ក្តិសិទ្ធិដូច្នេះកថាគុតមិនអាចបរិយាយបានបើមានព្រះមកលៀនធ្វើជា សាកសីអញ្ចឹងចាប់ពីពេលហ្នឹងមកព្រះអង្គក៏លោកសម្ដែងពីអានិសង្ឃនៃទានអញ្ចឹងបងប្អូនទានអស្ចារ្យណាស់ណាគឺយើគឺអ្នកណាមួយដែលក៏ស្គាល់ដែរពីទាននិងសម្បជាទានអ្នកហើយដល់ពេលអសម្បជាទានអ្នកវិញគឺបុគ្គលហ្នឹងមិនមានសទ្ធាទេហើយបុគ្គលនឹងធ្វើទៀនឲ្យតែបានបានហើយបុគ្គលនឹងធ្វើទៀនមិនគិតផលប្រយោជន៍ ជាធំជារួមអីចឹងហើយបុគ្គលនឹងធ្វើទៀនទៅតាមដូចថាជួនមហាកុសលមានបពយុទ្ធជួនចាមានគេបបួលអញ្ចឹងធ្វើទានជាកណ្ដាលកណ្ដាលអញ្ចឹងទៅការបដិសន្ធិទៅតាមវិថីចិត្តក៏ខុសគ្នានឹងសម្បទាជាសម្បជាអ្នកទានដែរហើយបញ្ចេញផលវិញគឺសំអសម្បជាអ្នកទាននឹងពេលបញ្ចេញផលនឹងបរិបូរទៅដោយសម្បត្តិតែខ្វះសតិនិងបញ្ញា កណាមានតែប៉ុណ្្នឹងទេគុណម្ចាស់ក៏ប៉ុន្តែមុននឹងបញ្ចប់កណាសូមសួរគុណសូមសួរព្រះអង្គគ្រូកណាស្ងល់ត្រង់ថាអសំបជាណទាននឹងពេលដែលបញ្ចេញផលបរិបោតោញសម្បត្តិហើយធ្វើដូចថាគាត់ធ្វើបុណ្យនឹងมันប្រកបដោយបញ្ញាហេតុអីបានជាបរិបោដោយសម្បត្តិហើយខ្វះសតិបញ្ញាវិញគុណចាស់សូមព្រះអង្គគ្រូអធិប្បាយផងទៀតហ្នឹងហើយគុណចាស់គុណចាស់ច័ន្ទចោតោយោមសវណ្ណសួរ មុនឆ្លើយអរគុណអរគុណតែចេះឆ្លើយចេះសួរជារឿងធម្មតាណាចេះទាំងសួរទៀតណាចឹងបានរៀនធោះចេះចឹងណាកន្លែងណាមិនយល់សួរកន្លែងណាដែលយល់ហើយនិយាយ ន្លែងណាដែលមិនយល់សួរសួរចេះហើយយកទៅនិយាយទៀតគឺណាបីហេតុណាមកឲ្យក្រឹមបញ្ញាណាពុជអឺបរិបច្ឆកថានេះណាការសាកសួរហ្នឹងគឺថាចេះដល់គាត់បញ្ញាមិនដែរអញ្ចឹងការសន្ទនាអំពីទៀនទាំងពីរយ៉ាងទី1សម្បជាណទៀនការធ្វើទៀនដែលយល់ដឹងអំពី ហេតុហើយនឹងផលគឺយើងដឹងអំពីកម្មហើយនឹងផលរបស់កម្មហើយទី2អសម្បជានទាន ការធ្វើទានរបស់ឯងមិនបានយល់ដឹងអំពីកម្មនិងផលរបស់កម្មរបស់គាត់ទេអញ្ចឹងមិនតន់ចូលរួមអធិប្បាយទេតែតែឆ្លើយសំណួរញោមបាសិកានប់សវណ្ណណាក្នុងសេចក្តីនឹងមិន មានអីអត់កំបាំងថាគួរឲ្យឆ្ងល់អង្គុយគិតឬក៏អង្គុយលើកឃើញអីនោះទេណាយើងគិតអំពីពូជនៃការសាប្រុសពូជហ្នឹងយើង សាប្រុសពូជអីបានមកវិញគឺពូជហ្នឹងណាដោយ យើងដាំដើមស្វាយផ្លែមកក៏ស្វាយចឹងទៅដាំដើមចេកផ្លែមកក៏ចេកទៅដាំដើមខ្នុរផ្លែមកក៏ខ្នុរទៅវាអត់មានរីត្រូវឆ្ងល់ទេដាំស្រូវបាន ផលមកក៏ស្រូវទៅដាំល្ងបានផលមកក៏ល្ងទៅដាំសណ្ដែកបានផលមកក៏សណ្ដែកទៅណាដាំក្រូចផ្លែមកក៏ក្រូចទៅខ្ញុំបើសិកាសវណ្ណមានឆ្ងល់មានឆ្ងល់រឿងដាំដើមឈើនោះ វាឆ្ងល់អត់អត់លឺផងហ្នឹងគុណចាមានឆ្ងល់អត់តែណាអត់ឆ្ងល់ទេដើមដើមឈើគុណពួកអីឃើញទស្សនវិជ្ជានឹងច្បាស់ច្បាស់ហ្មងហ្នឹងហើយបើដាំផ្កាកុលាបទៅអោយចេញផ្កាចម្ប៉ាវាមិនត្រូវណាដាំផ្កាកុលាបចេញផ្កាកុលាបបើដេញដាំផ្កាចម្ប៉ាដល់ទៅចេញផ្កាចំបៃហ្នឹងហើយអញ្ចឹងអឺ យើងនិយាយអំពីពូជខាងក្រៅឲ្យផលទៅតាមពូជហ្នឹងតាមពូជណាគឺបានផលពូជហ្នឹងយ៉ាងណាពុទ្ធសាសនានេះព្រះអង្គត្រាស់ដឹងឡើងក្នុងនោះគឺព្រះអង្គត្រូវសម្ដែងពីការសាប់ប្រោះពូជនៃគ្នាកម្មំពីជាងកម្មជាពូជបុគ្គលកម្មគឺអំពើអំពើដែលសត្វលោកធ្វើ យើងនិយាយសង្ខេបមកណាកម្មពីរយ៉ាងកុសលកម្មនិងអកុសលកម្មមកហ្នឹងហើយហើយពីរជាងហ្នឹងគឺពូជអញ្ចឹងកម្មជាពូជបុគ្គលសាព្រោះពូជយ៉ាងណា បានផលយ៉ាងនោះឯងអញ្ចឹងសំណួរដែលញោមលើកឡើងមកសាកសួរថាអអសម្បជានទានការធ្វើទានដែលមិនប្រកបដោយបញ្ញា ដូច្នេះគាត់ធ្វើហើយគាត់បានធ្វើទៀននឹងហើយគាត់បានលះបង់ទ្រព្យធ្វើទៀនហើយគឺគាត់បានសាប់ព្រោះពូជពូជមានទ្រព្យនឹងហើយប៉ុន្តែពូជដែលពូជដែលមានបញ្ញានឹងគឺគាត់បានសាប់ព្រោះទេគាត់សាប់ព្រោះពូជអត់បញ្ញាសាប់ព្រោះពូជកលែងថាមិនដឹងធ្វើទៅធ្វើតាមគ្នាអីចឹងទៅឬមួយក៏ធ្វើតាមតែវងត្រកូលអីចឹងទៅឬក៏ គេនាំធ្វើក៏ធ្វើអង្គេទៅប៉ុន្តែมันបានយល់អំពីអឺតួកុសលថ្នាក់ទៀនហើយនឹងมันបានយល់អំពីផលនៃការឲ្យទៀននោះនោះទេអញ្ចឹងមានន័យថាគាត់នឹងបានសាបព្រោះអឺពូជនៃនៃតេយធននឹងហើយប៉ុន្តែគាត់មិនបានសាបព្រោះអាពូជកលែងឆ្លាតកលែងចេះដឹងនោះទេអញ្ចឹងនៅពេលដែលបានផលមកគាត់ តើកើតជាទេវតាក្តីកើតជាមនុស្សក្តីគឺជាអ្នកមាននៅទ្រព្យសម្បត្តិច្រើនជាអ្នកមាននៅសម្បត្តិទេពអីប្រើប្រាស់ក៏ប៉ុន្តែអត់មានបញ្ញាអត់មានបញ្ញាប្រុសគាត់មិនបានសាប់ប្រុសពួយបញ្ញាមកជាមួយនឹងវាចូលទៅនៅក្នុងមហាកុសលញាណវិបយុទ្ធដែរបើយើងវេកញាយើងចាត់ចូលទៅនៅក្នុង មហាកុសល8ដួងហ្នឹងវាចូលនៅក្នុងមហាកុសលញ្ញាណវបយុទ្ធ4ដួងណាមួយណាចូលនៅក្នុងមហាកុសលញ្ញាណវបយុទ្ធ4ដួងណាមួយដែល ប្រសិជ្ជបញ្ញាណាប្រសិជ្ជបញ្ញាចឹងបុគ្គលហ្នឹងគឺសន្សំពួយល្ងងរហូតទាំងសន្សំពួយល្ងងរហូតហ្នឹងហើយសម្បូរសម្បូរណាស់រឿងហ្នឹង សម្បូរមែនតើណាបើយើងនិយាយពីសម្បូរគឺសម្បូរអ្នកដែលធ្វើទៀនហ្នឹងមិនយល់មិនយល់អំពីការធ្វើហ្នឹងហើយរហូតដល់មែនតើទៅមិនមិនមែនមិនមែនមិនយល់ធម្មតាទេមិនយល់ដល់ថ្នាក់កែពិបាកកែហ្មងអ្នកខ្លះពិបាកកែហ្មងមិនយល់មិនយល់ប្រកាប់មុខហ្មងបើយើងនិយាយទៅមិនមែនមើលងាយគាត់ទេប៉ុន្តែវាដូចថាដេកប្រកាប់មុខគាត់ងើបហ្មងសំបីគេ ទៅទៅទៅទៅប្រែហើយនឹងប្រមងើបទៀតណាឧទាហរណ៍ដូចជាអ្នកខ្លះគេនិយាយថាម៉េចធ្វើធ្វើបន់ជាមួយនឹងប្រសង់នៅវត្តវត្តអត់មាន ព្រះវិហារមានអីអញ្ចឹងអត់ពេញលក្ខណៈទេអត់បានបន់ពេញលក្ខណៈទេអត់បានបន់ពេញទេគឺថាវត្តនោះអត់មានព្រះវិហារ វាទៅ ជាតាកតងទៅរឿងព្រះវិហារទៅវិញធ្វើបុណ្យជាមួយប្រសង់សោះប៉ុន្តែគិតថាវត្តអត់មានព្រះវិហារទៅវិញណាហើយខ្លះទៀតក៏យល់ឃើញថាធ្វើបុណ្យជាមួយនឹងប្រសង់គង់ចាំវសាអត់មានសីមាអញ្ចឹងធ្វើឲ្យនឹងបានបនពេញទៅអានោះទៅជាយល់ឃើញណែណៃតពីតពះទៅតាកតងទៅរឿងស្អីស្អីណែណៃដែលមិនវាដែលមិនមែនជាតួបនទេនោះ ប៉ុនវានៅក្នុងចិត្តការធ្វើទៀនធ្វើជាមួយនឹងប្រសង់ដែលជាអ្នកត្រួតត្រងនៅសិលសមាធិបញ្ញាហើយបែបជាទយល់ឃើញអារឿងស្អីស្អីណាញ៉ៃញ៉ៃមកលាកមកលោលំគ្នាធ្វើឲ្យខ្លួនឯងហ្នឹងទៅជារឿងកើតការសង្ស័យកើតការរញរាក្នុងការធ្វើប៉ុនរហូតដល់មែនតែនទៅ អ្នកខ្លះចង់ ធ្វើបន់ជាមួយប្រសងច្រើនអង្គអញ្ចឹងរៀនមន់លោកនៅម៉ូតដែរព្រោះលោកអត់មានអើមិនហ៊ានទៅធ្វើបន់នៅវត្តហ្នឹងឯងព្រោះលោកអត់មានព្រះវិហារផងវាទៅជារឿងយល់ឃើញអញ្ចឹងទៅអាហ្នឹងមានន័យថាម៉េចមានន័យថាការយល់ខុសมันមានបញ្ញាហ្នឹងឯងណាมันមានបញ្ញាសំបីតែការយល់ដឹងអំពីរបៀបនៃការធ្វើទៀនអត់ចេះផងហ្នឹងហើយឲ្យឲ្យមានបញ្ញាយ៉ាងម៉េចបានហើយបើ បើសាប្រោះពូជលងងជាតិនេះហើយណាហើយទៅជាតិក្រោយឲ្យឆ្លាតតែមិនទៅបើបើសាប្រោះពូជលងងហើយហ្នឹងឲ្យឲ្យដោះឲ្យបានផលទៅឆ្លាតតែមិនបានគឺអត់បានទេអត់បានទេណាហើយមែនតែនទៅអ្នកខ្លះធ្វើប៉ុនរើសលោកឯងលោកអញទៀតលោកអញមិនធ្វើជាមួយលោកមិនមែនលោកអញអញមិនធ្វើទេ មិនដឹងវាទៅជារឿងថាតើលោកអញទៅធ្វើបានប៉ុនបើលោកគេវាធ្វើមិនបានប៉ុនតែមើលណែអាហ្នឹងវាទៅអញ្ចឹងអាហ្នឹងមកពីអីមកពីមិនយល់ពាក្យថាមិនយល់មិនយល់អំពីអំពីកុសលចេតនាដែលប្រព្រឹត្តទៅនៅក្នុងការធ្វើទានហ្នឹងុំកុំនិយាយដល់ទៅផលកុំនិយាយដល់ទៅផលនៃការធ្វើទៀនសំបីតែការធ្វើទង្វើដែលខ្លួនឯងកំពុងធ្វើនោះអត់យល់ទេអត់យល់ ណាចឹងបានការធ្វើទៀននេះមិនមែនងាយទេត្រូវអាស្រ័យការស្ដាប់ត្រូវអាស្រ័យការសិក្សាធ្វើម៉េចឲ្យយល់ឲ្យយល់អំពីការធ្វើហ្នឹងបានអាចធ្វើទៀនទៅត្រឹមត្រូវតែបើសិនជា ខ្វះការស្ដាប់ខ្វះការសិក្សាពីខាងដើមហើយធ្វើទៀនមិនបានមិនបានត្រូវទេកុំថាឡើយតែក្រហោះ សំបីតែបាបជិតកុំថាឡៃសាមណេរទៅបួសមួយថ្ងៃលោកតាបួសចិត្តងប់ទៅវិញហើយក៏នៅតែមិនដឹងទៀតតែនិយាយតែលោកតាដែលល្ងងទៅណាមិននិយាយលោកតាចេះណាលោកតាខ្លះបួសមួយជីវិតបួសតែពីក្មេងអាយុ7 80ឆ្នាំហើយបួស30 40ឧស្សាហ៍ អត់ទាំងចេះដឹកនាំញាតញោមធ្វើទៀនទៅទៀតណាកុំថាឡើយញាតញោមដែលជាក្រខុសដែលថាมันបានបួសมันបានរៀនបបិចិត្តមួយចំនួនដែលបានបួសហើយហ្នឹងបើមិនបានសិក្សាទេក៏នៅតែអត់ចេះអញ្ចឹងអត់ចេះទេណាឧទាហរណ៍ថាចង្ហាន់ចង្ហាន់បិណ្ឌបាតនេះ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិដល់បព្វជិតគឺពិខុថាវត្ថុណា ដែលឆាន់ដែលថាត្រូវប្រើប្រាស់គឺលេបតាមបំពង់កឆាន់លេបចូលតាមបំពង់កវត្ថុនោះគឺ ត្រូវតែប្រគេនដោយបានត្រឹមត្រូវ មិនអាចដើរយកឆាន់តពីតពីបានហើយក៏មិនអាចអឺចង់ឆាន់បានតាមចិត្តនឹងទេនោះណាដោយចង្ហាន់បិណ្ឌបាតដោយគិលានភេសជ្ជៈបច្ច័យ2ហ្នឹងណាត្រូវតែប្រគេនឲ្យត្រឹមត្រូវតាមហត្ថបទសាមណេរយើងអត់និយាយទេសាមណេរពវរណាបានអត់អីទេប៉ុន្តែវិខគឺត្រូវតែប្រគេនត្រឹមត្រូវហើយកុំនិយាយញាតិញោមលោកតាលោកតាខ្លះបួស20 30 ឆ្នាំហៅតែឆ្នាំហើយញោមអាវេហើយគឺប្រកេនហើយមិនចាំមកលើមកអីទេវេគឺប្រកេនឆានទៅណារឿងហ្នឹងគេនេះសំបីតែបួសហើយបួស30 40 50ភាសាហើយវេគឺប្រកេនហើយប្រកេនឆានចាំបាច់មកលើអីទៀតឆានអស់ទៅចើវិន័យពុទ្ធព្រះអង្គប្រាប់ហើយថារបស់ណា ដែល លេបតាមបំពងកណាវេក៏ដោយ ត្រូវតែប្រគិនឲ្យបានត្រឹមត្រូវបើមិនប្រគិនបានត្រឹមត្រូវទេពិខុមិនអាចឆាន់បានទេណាអានឹងជាច្បាប់ជាច្បាប់ព្រះវិន័យកុំថាឡើយឆាន់សម្បីទៅប៉ះប៉ះអត់បានទៅប៉ះត្រូវបាត់បានហើយទៅប៉ះរបស់ហ្នឹងឲ្យកម្រើទៀតសម្បីខ្លួនឯងហ្នឹងក៏មិនអាចឆាន់បានលើកប្រគិនម្ដងទៀតក៏មិនអាចឆាន់បានណាឥឡូវវាអញ្ចឹងកូនចាស់សិក្សាព្រះវិន័យ ប្រកាសជាដឹងច្បាស់ហើយគាត់ចាញ់យ៉ាងសាណោនៅស្រុកខ្មែរសាបរៀនដល់ព្រាមព្រះវិន័យច្រើនគឺដឹងច្បាស់ណាស់សិក្ខាបទហ្នឹងណាចង្ហាន់ណា ដែលញាតញោមយកទៅមិនបានប្រគៀនត្រឹមតែប៉ះត្រាប់អត្តគាត់មួយមកពីអីដាក់ទោសរពឹសរពឹសតែប៉ះអីអាបោះគេបានប្រគៀនហ្នឹងណាហើយបើសិនជា ទៅចាប់លើរបស់តែគេបានប្រគេនដាក់កលែងផ្សេងទៀតអានឹងត្រាប់បាត់មួយទៀតហើយរបស់នឹងយកមកប្រគេនលោកវិញក៏លោកឆាន់អត់បានដែរបើប្រគេនពីខុសដតីឆាន់បានអានឹងវាអញ្ចឹងហើយលោកប្រាប់ថាញាតញោមហ៎វេគឺប្រគេនហើយមិនបាច់ចាំចូលប្រគេនអីទៀតទេលោកឆាន់ហើយឃើញទេខ្លួនឯងជាបព្វជិតលោកអត់យល់អត់យល់សំបីតែវត្ថុទានញាតញោមត្រូវប្រគេនក៏មិនអោយគេប្រគេនទេក៏មានដែរហើយញាតញោមគាត់លោកតាថាអញ្ចឹងហើយរឿងអីដែលថា មិនមិនមិនមិនស្ដាប់ស្ដាប់តាមលោកតាលោកតាឆាន់ហ្នឹងបើលោកតាតែឆាន់បានហើយឆាន់ទៅខ្ញុំណាមឈឺចង្កេះដែរមិនបាច់ចាំក្រទៅអីទេណាវាស្រួលអញ្ចឹងប៉ុន្តែមួយម៉ាត់មួយមួយម៉ាត់មួយអាបាត់គឺប្រើអកិរិយាត្រូវមួយម៉ាត់ម៉ាំងមួយម៉ាត់ម៉ាំងសំណាលដែលអត់ជ្រុះថ្មីមកជ្រុះថ្មីផ្អើលគេផ្អើលឯងចឹងបើសិនជាត្រូវអាបាត់ដូចត្រូវគប់ដុំដៃត្រូវអញ្ចឹងមិនដឹងជាម៉េចទេអញ្ចឹងអំណាចសូមលើក បន្តិចត្រង់នឹងថារឿងការធ្វើទៀននេះណាវាត្រូវអាស្រ័យការសិក្សាត្រូវអាស្រ័យការស្ដាប់ឲ្យយល់ខ្ញុំណាទទួលស្គាល់ថាញាតិញោមខ្វះការស្ដាប់ខ្វះការបញ្យល់ខ្ញុំណាមកដល់អូស្ត្រាលីដំបូងគឺអាប្រពៃនេះនឹងគឺនៅទាំងអស់ខ្ញុំណាកែទាំងអស់ទៀតនិយាយមិនអួតទេខ្ញុំណាកែទាំងអស់អារឿងចូលមកគេអារឿងស្អីណាឲ្យត្រឹមត្រូវទៅហត្ថបទឬក៏ធ្វើមិនមិនមិនគឺបង្រៀនទាំងអស់ បរៀនទាំងពុទ្ធបរិស័ទដែលមករៀនផ្ទាល់បរៀនទាំងពុទ្ធបរិស័ទដែលមកធ្វើបុណ្យគឺបរៀនទាំងអស់ឲ្យយល់អំពីការធ្វើហ្នឹងណាបើមិនបរៀនទេគឺអត់យល់ដល់ដដែលដដែលហ្នឹងប្រពៃនេះមិនគឺអញ្ចឹងបើថាប្រគេនលោកវិញណាភ័យខ្លាចទៅប៉ះលោកទេលោកមិនភ័យខ្លាចប៉ះញោមផងប៉ុន្តែញោមភ័យខ្លាចប៉ះលោកទេណាចង្កងអាពីចម្ងាយទៅណាលោកអន់ខ្លះលោកមិនយល់ទៀតខុសចិត្តអន់ទៅទទួលវិញឲ្យញោម ខ្លួនត្រង់ភ្លឹងអត់បងអនមកសោះឲ្យលោកសុចិត្តអនទៅយកវិញអានោះវាខុសទៀតណាអញ្ចឹងបានថារឿងมันมันចាំបាច់និយាយដល់ផលរបស់ទៀននេះសំបីតែកម្មៈអំពើ ដែលធ្វើហ្នឹងធ្វើទៀនហ្នឹងគឺអត់យល់នៃការធ្វើនឹងទៅទៀតនឹងអសੰបជាទៀនហ្នឹងគឺមិនយល់អំពីរបៀបនៃការធ្វើទៀនទៅទៀតកុំនិយាយដល់ការដល់ដល់ដល់ដល់ផលដែលត្រូវទទួលអញ្ចឹងបងញោមបាសិកាសវណ្ណក៏សួរថា ចឹងបើធ្វើទៀនហើយឲ្យត្រូវសម្បត្តិទៅហើយហេតុអីបានជាបាន ផលមកបាន ត្រូវសម្បត្តិអត់មានសតិបញ្ញាចុះបើអត់ដាក់សតិបញ្ញាផងហ្នឹងអត់ដាក់សតិបញ្ញាទៅជាមួយផងហ្នឹងពេលហ្នឹងគឺអត់បានសាប់ព្រោះពួយសតិបញ្ញាទេហើយខ្ញុំចង់បានសតិបញ្ញាមួយបណ្ដាបើអត់សាប់ព្រោះផងហ្នឹងឃើញទេគឺសាប់ព្រោះកតិយធម៌ហ្នឹងធ្វើធ្វើដែរមិនធ្វើទេធ្វើលះបង់ដែរមិនលះបង់ទេពីច្រើនអីលះបង់ហើយប៉ុន្តែអត់យល់ អាកន្លែងដែលអត់យល់អំពីការធ្វើហើយនិងផលរបស់ការធ្វើនឹងឯងដែលហៅថាអសម្បជានទានហ្នឹងអញ្ចឹងពេលដែលបានផលមកគឺវាបានតែទ្រព្យសម្បត្តិហ្នឹងហើយតែពូជឆ្លាតវៃពូជបញ្ញាអីគឺអត់មានទេបងហ្នឹងសង្ខេបខ្លីប៉ុណ្ណឹងសិនចាស់ណាសូមអនុមោទនីណាសាធុសាធុអរគុណអរគុណណាស់ចំណុចហ្នឹងខ្ញុំកណាក៏បានបញ្យល់ញាតិញោមច្រើនដែររឿងប្រកេនលោកហ្នឹង ញញោមគាត់គាត់ចេះតែខ្លាចលោកដោយគុណចាស់បានលើកឡើងមិញហ្នឹងថាគាត់ឈោងពីចម្ងាយអញ្ចឹងស្រែកប្រាប់គាត់ហើយគាត់ខ្លាចទៀតតែការបញ្យលឲ្យគាត់មកក្បែរហ្នឹងវាមិនជាការងាយទេពេលខ្លះក៏ពិបាកក្នុងការប្រាប់គាត់ដែរប្រាប់ម្ដងតិចដល់ទៀតក្រោយគាត់បើគាត់យល់ច្រើនរបៀបធ្វើបនទានអ្នកខ្លះគេអ្នកខ្លះនិយាយទៅធំសុំសុំជាស្រ័យកាត់តិចអ្នកខ្លះគេនិយាយទៀតថា គេគេគេធ្វើចង្ហាន់លំបាកទាំងអីយកមកដល់វត្តហើយចាំបាច់ប្រគិនអីញ៉ែញ៉ៃច្រើនកាច់ឆាន់ឆាន់ទៅគេយកដាក់លើតុហើយណាតុហើយចាំបាច់ណាត្រឹមត្រូវស្អីណាទៀតឆាន់ទៅអ្នកខ្លះគិតអញ្ចឹងទៀតណាមិនគិតនិយាយទៀតណានិយាយទៀតកូននៅឆាន់ទៅមិនឆាន់ទៅកូនមិនឆាន់ហឹមស្រួលគិតជាងទៀតណាត្រង់ត្រង់ចំណុចហ្នឹងយ៉ាងណា ចង់រដ្ឋនាមគុណចាស់ ញាណសាណោមេត្តាបន្ថែមលេនឹងឲ្យបានច្បាស់បន្តិចពីព្រោះរដូវរដូវចូលចូលធ្វើបុណ្យធ្វើទានទៀតហើយរដូវរដូវចូលប្រវត្តិសាហ្នឹងខាងស្រុកខ្មែរអីនេះក្តីក៏ថាធ្វើធ្វើអស់អស់ធ្វើបុណ្យបានឥឡូវធ្វើបុណ្យកើតទេកូវីដមកធ្វើបុណ្យអស់ហើយដូច្នេះគុណចាស់ញញសាណោមេតាលើកលែងនឹងបន្តិចថាតើយើងគួរធ្វើយ៉ាងណា ពេលដែលយើង ធ្វើបុណ្យធ្វើទានហ្នឹង រដូវដែលទៅបុំទៅវត្តមិនបានអញ្ចឹងគាត់ត្រូវតែប្រគេនរបស់ឆៅរបស់អីខ្លះដូចជាត្រីងៀតត្រីឆ្អើត្រីអីអញ្ចឹងគាត់ចាស់អាចជួយបញ្យល់ឲ្យគាត់នឹងបានដឹងនៅស្រុកខ្មែរក្តីនៅទីដីតើយើងធ្វើវិធីយ៉ាងណាដើម្បី ធ្វើទៀនកាត់ក្នុងពេលដែលជួបកូវីដអញ្ចឹងយើងធ្វើតែរបស់ឆៅឆៅអញ្ចឹងទុកបានយូរឥឡូវគុណចាស់មានវិធីណាដើម្បីបញ្យល់ឲ្យគាត់បានដឹង តិចមិនតាន់លឺសំឡេងទេតែអត់លឺទេអត់លឺលឺលឺណាទេលឺលឺនៅក្នុងការធ្វើទៀនដូចកាលកម្ចាស់ចានចូលតើលើកឡើងមកអញ្ចឹងគឺបើខ្វះការយល់ដឹងមានតយភពប៉ុន្តែបំពេញបុណ្យកុសលអត់បានល្អចិត្តជ្រះថ្លាក៏ពិតមែនប៉ុន្តែ កុសលហ្នឹងក៏កើតឡើងក៏មិនបានល្អអញ្ចឹងបានរឿងធ្វើទៀនដូចក្នុងចាស់ចាចូលតលើកខាងដើមថាគឺត្រូវមានវត្ថុចំពោះមុខ3គេមកថាទី1សទ្ធាបាននេះថាមិនមែនមានសទ្ធាហ្នឹងកុសលប្រាក់ទៀនយើងហ្នឹងល្អទាំងអស់បានទេណាហើយទី2ត្រូវមានតេយ្យធម៌ឃើញទេយ្យវត្ថុ ហើយតកតូននឹងទេវត្ថុដូចបាន សន្តានាពីមុនអញ្ចឹងថាវាមានទេវត្ថុដែលគូឬក៏មិនគូហ្នឹងទៀតហើយទី3អ្នកទទួលណាបដិគេហកអ្នកទទួលដែលសំគួរក្នុងការទទួល ទានរបស់យើងហ្នឹងបដិគេហកដូចកម្មចាស់ចន្ទចូលតារៀបប្រាប់ពីមុនថា សម្បីតាំងពីសត្វតិរិឆាតក៏បរិទេហកៈដែរប្រទានយើងឲ្យដល់សត្វតិរិឆានបានតាឃើញសត្វតិរិឆានហ្នឹងក៏ជាបរិទេហកៈមួយជាវត្ថុមួយដែលសម្រាប់កុសលថ្នាក់ទានឲ្យកើតប៉ុន្តែថាតែក្នុងការដែលយើងទៅធ្វើហ្នឹងត្រូវធ្វើយ៉ាងម៉េចជាមួយបដិគិហកៈហ្នឹងអញ្ចឹងបានបដិគិហកៈមានប្រភេទអញ្ចឹងអញ្ចឹងសម្រាប់ រដូវសម័យបច្ចុប្បន្នរដូវកាលបច្ចុប្បន្ននេះ ក្នុងបណ្ដាវត្តទាំងអស់វត្តណាក៏ដូចវត្តណាដែរមិនដែលមានដែលពិខុអត់សាមណេរទេហើយក៏មិនមែនមានតែអ្នកបួសមានតែពិខុសាមណេរក៏នៅមានក្រខុសដែរណាទាំងនៅមានក្រខុសទៀតមិនអត់ទេអញ្ចឹង យើងឲ្យដោយវាចាបានណាក្នុងការឲ្យដោយវាចាហើយទូលោកទៅហើយឬក៏មានបដិគ្គាកៈថាមានសាមណេរគេຕົកដាក់ជាមួយនឹងសាមណេរហើយសម័យយើងបច្ចុប្បន្ននេះព្រោះយើងនិយាយថាសម័យយើងបច្ចុប្បន្ននេះស្រួលទៅទៀតក៏ឥឡូវយើងមើលមុខគ្នាឃើញដល់ញោមនៅពេញមើលគ្នាឃើញបានហ្នឹង បើព្រោះថ្ងៃមុនយើងមើលញុំសវណ្ណឃើញទេណាអត់ដឹងនៅណាបងណាហើយតែបីយើងមើលបងកានចូលតោហ្នឹងក៏មើលមិនឃើញដែរឥឡូវមើលកាលពីមុនហ្នឹងនៅរដ្ឋផ្សេងគ្នាប៉ុន្តែឥឡូវយើងមើលគ្នាឃើញអញ្ចឹងយើងទូលលោកថាខ្ញុំកណាមាន របស់ប៉ុណ្ណេះហើយសួរលោកថាក្នុង ទីកន្លែងវត្តរបស់លោកម្ចាស់មាន សាមណេរឬក៏មានវិជាវចៈដែរឬក៏អត់ បើសិនជាមានយើងຕົកដាក់ទៅក្នុងវិជាវិចារឬក៏ຕົកដាក់នឹងសាមណេរហ្នឹងទៅឲ្យលោកអ្នកចាត់ចែងទៅព្រោះសាមណេរវាខុសពីពីភិក្ខុសាមណេរអាចទទួលຕົកដាក់ចាត់ចែងបានឃើញណាឬក៏មានញោមវត្តជាអាចារ្យឬក៏គណៈកម្មការឬក៏កូនយើងនិយាយពាក្យសាមញ្ញថាកូនសិស្សចឹងទៅຕົកប្រដាក់នឹងអ្នកនឹងទៅឲ្យចាត់ចែងប្រកេនដល់ប្រសង់ចឹងទៅអានឹងអាចធ្វើបានដែរ គឺលះបង់ឲ្យរបស់ហ្នឹងទៅបានដូចគេថារបស់យ៉ាងម៉េចក៏ដោយប៉ុន្តែយើងទូលចឹងទៅប្រាប់ថារបស់ហ្នឹងទុកឬក៏ថាសួររវិយាបច្ចៈទៅអ្នកដែលចាត់ចែងក្នុងវត្តហ្នឹងទុកដាក់នៅនឹងអ្នកហ្នឹងឲ្យចាត់ចែងប្រគេនដល់លោកចឹងទៅដល់ប្រសង់ឬក៏ដល់ភិក្ខុយើងនិយាយសាមញ្ញរបស់អ្នកដែលមិនសមគួរហ្នឹង គឺត្រង់កន្លែងថាយើងឆ្លាតធ្វើរបស់នឹងឲ្យទៅជារបស់គួរបាទទុកដាក់នឹងសាមណេរទុកដាក់នឹងវិវិចាររបស់លោកឬក៏ទុកដាក់នឹងចុងភៅអីមានចុងភៅអញ្ចឹងនឹងគឺអាចសម្រេចបានណាអានឹងវាអាស្រ័យថាការបំពេញទានរបស់យើងយល់ដឹងក្នុងការធ្វើទាននឹងឬក៏អត់វាតកតងដោយការចាស់ចាស់កម្មចូលតោលើកមិញថាបើសិនជាយើងមិនយល់ដឹងហើយទៅធ្វើទាំងការមិនដឹងណា ហើយអាមិនដឹងហ្នឹងគេពិបាកក្នុងការកែប្រែសន្សំអញ្ចឹងបានវាតាកតងទៅនៅក្នុងញាណវពយុទ្ធដែលព្រះអង្គត្រង់ប្រកាសសម្ដែងមកហេតុដែលនាំឲ្យកុសលញាណវពយុទ្ធកើតឡើងបានន័យថាបុគ្គលនឹងសន្សំកម្មដែលមិនប្រជាបញ្ញានឹងពីពីពីមុនពីមុនមកបុគ្គលស្បសាងសន្សំកម្មអញ្ចឹង ធ្លាប់បំពេញនៅកម្មអញ្ចឹងមកដល់ពេលមកធ្វើ កម្មក្រោយហ្នឹងកុសលដតីដែលកើតកុសលដែលកើតក្រោយមកគឺវពយុទ្ធទៀតពីព្រោះធ្លាប់សន្សំកម្មវពយុទ្ធមកហើយគឺធ្លាប់សន្សំកម្មអាមិនដឹងហ្នឹងអញ្ចឹងដល់ទៅពេលមកធ្វើក្រោយចូលទៅអាកន្លែងមិនដឹងហ្នឹងទៀតហ្នឹងគឺឃើញឃើញអាកន្លែងហ្នឹងជាការសន្សំមកមិនល្អហ្នឹង one way ហ្នឹង ណាឬក៏ជាអ្នកធ្វើទៀនហ្នឹងពេលខ្លះយើងអាចបានយកដឹងកន្លែងហ្នឹងឯងយើងគាត់ថាអូអញផ្លាប់ធ្វើតាំងពីណាពីណីមកមិនមកចេះយើងនិយាយសាមញ្ញឲ្យប្រវាក់ស្ដាប់ថាមិនចេះជាងអញយើងនិយាយថាព្រោះអញធ្វើតាំងតតាំងពីម៉ែតាំងពីដូនជីតាអញមកហើយអ្នកខ្លះនិយាយចឹងហើយមិនទៅកែទេនៅអញ្ចឹងបានថាសន្សំការមិនឆ្លាតនឹងហ្មងអញ្ចឹងដល់ពេលមកធ្វើកម្មក្រោយទៀតនៅតែមិនឆ្លាតហ្នឹង អញ្ចឹងបើក្នុងសម័យកាលហ្នឹងយើងនៅតែធ្វើបានយើងយើងពិចារណាមើលនៅក្នុងមិនមែនតែក្នុងសម័យយើងនឹងទេ ដែលមានរោគភ័យនឹងនោះសំបីតែសម័យព្រះសម្មាសម្ពុទ្ធក៏មាននៅយើងធ្លាប់ស្ដាប់អហិវិតរោគអីចឹងតែក៏មានដែរនៅក្នុងក្រុងវេសាលីមើលក្នុងមិនសម័យមិនចំណន់ព្រះសម្មាសម្ពុទ្ធក្រុងវេសាលីដែលយើងធ្លាប់ស្ដាប់ដែល ហើយប្រសងស្វាជាយហើយបដិធាននោះណាក្រុងវេសលីដែលកើតទូរភឹក3យ៉ាងមិនអញ្ចឹងហើយរហូតដល់រតនសោដែលកើតឡើងដោយសារដោយសារក្រុងវេសលីហ្នឹងមិនន័យថាអាសភាពដែលកើតមកអញ្ចឹងប៉ុន្តែក្នុងការធ្វើទៀនហ្នឹងគឺនៅតែធ្វើបានហ្នឹងសម្រាប់បុគ្គលឆ្លាតអញ្ចឹងក្នុងការដែលយើងធ្វើຕົកដាក់យ៉ាងណាអឺដូចសម័យយើងបច្ចុប្បន្នហ្នឹងគឺមាន ឲ្យចាត់ចែងទទួលទុកដាក់សម្រាប់ពិខុសង្ឃអញ្ចឹងទៅរបស់ដែលមិនគួរហ្នឹងគឺមានវិជាចាត់អ្នកចាត់ចែងឬក៏មានសាមណេរទុកដាក់អញ្ចឹងទៅឲ្យលោកចាត់ចែងកិច្ចការងារហ្នឹងប្រគេនដល់ពិខុអញ្ចឹងទៅហ្នឹងគឺសំគួរបានណាហើយបងបើថាអត់មានទេសម័យយើងឥឡូវយកទៅដាក់នៅក្នុងទូហ្នឹងទៅហើយទូលោកម្ចាស់ថានៅរបស់នេះខ្ញុំគណៈបានទុកដាក់នេះហើយសូមលោកម្ចាស់ចាំប្រាប់ដល់វិជាចាត់របស់លោកម្ចាស់ ដើម្បីចាត់ចែងរបស់នឹងឲ្យគួរផងអញ្ចឹងសំគួរបាទអញ្ចឹងក្នុងការដែលយើងធ្វើទៀនហ្នឹងនៅតែប្រកបដោយបញ្ញាហ្នឹងការឲ្យរបស់ហ្នឹងក៏នៅតែប្រកបដោយបញ្ញាពីព្រោះយើងបានយល់ដឹងហើយទុកដាក់ដើម្បីចាត់ចែងជាប្រយោជន៍ដល់បរិឃាកៈមានពិខុសង្ឃជាដើមនឹងក្នុងអត្តន័យនឹងដែលកម្លាំងចាស់លើកឡើងថាក្នុងសម័យ Covid យើងអញ្ចឹងណាថ្ងៃសម័យសម័យ Covid ក្នុងខាងព្រះអង្គចន្ទជោតតោ នៅក្រានបា នៅខាងនេះគឺបានន័យថាពី council មួយទៅ council មួយអត់ឲ្យឆ្លងមកគាត់ថា council Fairfield มันអាចទៅខាង Liverpool បានទេហើយខាង Liverpool มันអាចមកខាង Fairfield បានទេឥឡូវបាត់ដល់ប៉ុណ្ណឹងទេឥឡូវហើយចឹងវិជាប្រចាក់ខាងកាណាហ្នឹងភាកច្រើននៅ council ផ្សេងមកបានហើយមកតែបានតែវិជាប្រចាក់ដែលមកនៅក្នុង Fairfield council មកមកទាំងបារម្ភផងអ្នកខ្លះ មកទាំងខាច់ពលីផាឥឡូវហ្នឹងប៉ុន្តែដោយសារការយល់ដឹងការតស៊ូទៅលះបង់ដើម្បីបំរើពិខុសង្ឃគឺមកប៉ុន្តែនៅក្នុងច្បាប់ណាញាតិញោមភ័យខ្លាចពេកទៅព្រោះនៅក្នុងច្បាប់ឬសូបងធីតាថាបើយើងមកដល់ក្នុង មនុស្សធម៌អញ្ចឹងគេមិនផាទេប៉ុន្តែយើងមកមកគ្នា ច្រើនណាមកតែម្នាក់ណា មកក្នុងនៃមនុស្សធម៌នាំមហាមកឲ្យអីចឹងគឺគេមិនថាទេកម្មតែកម្ពុជាយើងមកបង្កើតជាកម្មវិធីអីផ្សេងផ្សេងអាហ្នឹងគឺមិនបានទេអាហ្នឹងគាត់តែចូលរួម ក្នុងចំណែកមួយ សម្រាប់យើងអ្នកធ្វើទៀនហ្នឹងត្រូវតែយល់ដឹងត្រូវតែយល់ដឹងថារបស់ហ្នឹងយើងឲ្យយ៉ាងម៉េចយើងត្រូវបន្ទុកប្រដាក់យ៉ាងណានៅតែឲ្យបានប៉ុន្តែគឺត្រូវឆ្លាតឆ្លៀស ក្នុងកិច្ចដែលយើងត្រូវឲ្យក្នុងពេលវេលាក្នុងរបស់ដែលយើងត្រូវឲ្យជាដើមនោះខ្ញុំគណៈសូមចូលរួមប៉ុណ្ណឹងសូមអនុមោទនាគណៈសាធុសាធុពីរោះពីរោះគួរជ្រះថ្លាណាស់អញ្ចឹងញាតិញោមពុទ្ធបរិស័ទមេត្តាឆ្លាតវៀងវៃតាមនឹងទៅពេលដែលធ្វើរបស់ដែលថារបស់ឆៅយើងមិនអាចប្រគេនប្រសងបានទេយើងត្រូវតែចាត់ចែងយ៉ាងណាឲ្យវិយវចៈឬក៏គុណសាសលោកឬក៏ធ្វើយ៉ាងណា យកមកទុកនៅក្នុងទូឬកូនចាស់បានប្រាប់ហ្នឹងថាអាចយកមកទុកទូហើយចាំប្រាប់ថាឥឡូវខ្ញុំកណាបានដាក់នៅកន្លែងទូហ្នឹងហើយឥឡូវសូមថ្ងៃស្អែកមេត្តាចាត់ចែងប្រគេតតង់ដោយរបស់គួរទៅហ្នឹងបានហើយហ្នឹងគួរត្រឹមត្រូវហើយឥឡូវខ្ញុំសវណ្ណមានអីថែមចុងក្រោយទេក្នុងលក្ខណៈដែលយើងសម័យ Covid ហ្នឹងបើសង់នៅក្នុងស្រុកខ្មែរក៏អត់ចង្ហានយ៉ាងដែរហើយរដូវហ្នឹង រដូវចូលប្រវសាទៀតត្រូវទៅទិញរបស់របរត្រូវប្រគេនព្រះសង្ឃក្នុងរដូវចូលប្រវសាហ្នឹងតើយើងត្រូវធ្វើអីយើងត្រូវប្រគេនយ៉ាងណាឥឡូវខែហ្នឹងគេគេមិនអោយចេញទៀតឥឡូវយើងគិតធ្វើម៉េចចេញទៀតហើយញោមបាត់បាត់ទៀតហើយបាត់ហើយសិនហើយលឺលឺនៅគុណចាលឺហើយ កណាកណាក្រុមថ្វាយគុំអង្គគ្រូអឺអង្គគ្រូលោកបានសម្ដែងមិញហើយការធ្វើទៀនពិតមែនតខែកូវីដចឹងតំបន់អត់ដល់ជាដូចថាជាកូវីដកើតឡើងចំពោះប្រទេសជាតិគ្រប់ទាំងអស់អញ្ចឹងការធ្វើបុណ្យដោយគុណម្ចាស់លោកសម្ដែងមិញអញ្ចឹងអង្គគ្រូគឺធ្វើតាមយាវចៈឬមួយតាមកូនសាសអញ្ចឹងណាលោកគ្រូគុណម្ចាស់ពេលដែលព្រះអង្គលោកអត់បានដូចថា និមន្តយើងអត់បានទៅវត្តអីចឹងយើងយករបស់របរទាំងអស់ហ្នឹងប្រគេនទៅដល់ដូចថាតាមវាម្ចាស់តាមកូនសិស្សអីចឹងទៅគុណចាស់មានតែប៉ុណ្ណឹងហើយកណាសូមសនំពរឲ្យគុណបងប្អូនពុទ្ធបរិស័ទយើងទាំងអស់ស្ដាប់ពធមទេសនា សំដែងអំពីទានសិលភាវនានឹងឲ្យបានច្រើនដើម្បីអីដើម្បីឲ្យយើងយកយល់ទាំងអស់គ្នាយកមកបប្រតិបត្តិនៃជីវិតប្រចាំថ្ងៃដើម្បីឲ្យបានអានិសង្សរួចផុតចាកទោសទាំងពួងកណាមានតែប៉ុណ្្នឹងឯងគុណចាស់សាធុសាធុអរគុណច្រើនអឺ ឥឡូវយើងចិត្តដល់ចប់ហើយទីបញ្ចប់នៅសល់5នាទីទៀតយើងនឹងបញ្ចប់កម្មវិធីរបស់យើងតែមុននឹងបញ្ចប់ខ្ញុំកណាចង់សុំសួរយោបល់គាត់ចាស់ទាំងពីរព្រះអង្គតើយើងសប្តាហ៍ក្រោយយើងត្រូវលើកយកមេតិកាណាមួយថែមទៀតដើម្បី ជាការសន្ទនាបន្តយើងនឹងចាស់តាសុំលើកតទៅទៀតឬក៏មិនតាន់ចប់ទេនៅក្នុងទៀនពីរយ៉ាងហ្នឹងឬមានទៀនពីរយ៉ាងណាថែមទៀតទេសូមគុណចាស់ជួយ អឺចាស់ចន្ទជោតោមានអីថែមលើហ្នឹងឯងយល់ល្អនៅនៅសប្តាហ៍ក្រោយទៀតទៅទៀតពីរយ៉ាងនេះព្រោះអីសេចក្តីនៅមានអឺលំអិតបន្ថែមទៀតដើម្បីបាន ជាប្រយោជន៍ដល់ពុទ្ធបរិស័ទដែលគាត់មិនទាន់បានយល់អំពីអឺការធ្វើទានហ្នឹងខ្ញុំណាគិតថា មានញាតិញោមច្រើនដែលមិនទាន់យល់កុំថាឡើយញាតិញោមនៅផ្ទះសំបីតែ ដូនជីតាជីនៅវត្ត10 20ឆ្នាំហើយអ្នកខ្លះនៅតែមិនយល់ណាមិនយល់និយាយនិយាយអញ្ចឹងចុះណាបបិចិត្តខ្លះក៏មិនយល់ដូនជីតាជីខ្លះក៏មិនយល់អត់ដឹងថាត្រូវបញ្យល់គាត់យ៉ាងណា ដើម្បីឲ្យគាត់យល់ ព្រោះអីសំដែងឲ្យស្ដាប់រឿយរឿយរៀនក៏រឿយរឿយប៉ុន្តែ នៅមានដូនជីខ្លះតាជីខ្លះនៅតែមិនយល់ដែរឃើញណាណាព្រោះដែលខ្ញុំណាលើករឿងរឿងថាមិនយល់ហ្នឹងឧទាហរណ៍ដូចជារបស់ដែលត្រូវប្រគិនប្រសាងហ្នឹងជារបស់ ដែលថាជាជាអកប្បយៈវត្ថុ គេថាมันគួរប៉ុន្តែត្រូវធ្វើវិន័យកិច្ចត្រូវធ្វើកិច្ចគេថាគួរឧទាហរណ៍ដូចជាអឺផ្លែឈើដែលអាចយកគ្រាប់ចេញបានប្រគៀនប្រសងទាំងមូលក៏បានផ្លែខ្នុរឬក៏ផ្លែអឺទៀបឬក៏ផ្លែអីចឹងណា ប្រគេនប្រសងទាំងមូលលោឆាន់បានយកក្របចេញបានណាផ្លែលវត្តមកខុតសីតាអីចឹងណាប្រគៀនប្រសងទាំងមូលណាផ្លែផ្សេងផ្សេងទៀតផ្លែមាន ផ្លែសើម៉ៅសេមន់អីចឹងទៅតែគាត់ពេលគាត់រៀបចំប្រគៀនប្រសងអញ្ចឹងគាត់កាត់ក្បាលគាត់កាត់យកកវិតកាត់ក្បាលគាត់ថាបើមិនកាត់អញ្ចឹងនេះប្រសងឲ្យកិនឆានទេធ្វើធ្វើកាត់រយៈឲ្យ มันมันយល់សំបីតែបង្រៀនកើតយ៉ាងម៉េចម្ដាយប្រាប់មិនក៏មិនងាយយល់ដែរណាមិនងាយយល់គេក៏កាត់ក្បាលកាត់ក្បាលយល់ណាគេក៏កាត់កាត់កាត់ក្បាលកាត់កន្ទុយឲ្យគូណាជេក៏កាត់ក្បាលកាត់កន្ទុយដែរហើយជេនោះមានពូជអីត្រូវដោះទៀតបានអាផ្លែចេកហ្នឹងហើយក៏ថាបើមិនកាត់អញ្ចឹងហើយលោកវាមិនគួរហើយលោកលោកទៅហ៊ានឆាន់អីចឹងណាណា ផ្លែមៀនផ្លែអីហ្នឹងដែរគាត់យកទៅកាត់ក្បាលផ្លែលយគាត់ឆាន់តែកាត់ឲ្យរួយរោមអែតាមពិតអឺតកតងជាមួយនឹងវត្ថុដែលថា ត្រូវធ្វើកបិយៈហ្នឹងនិយាយតកតងជាមួយនឹងប្រសង្ឃដែលជាភិក្ខុសាមណេរអនិយាយទេហើយ ការធ្វើទៅទៀតតលយើង ប្រគេតប្រសង់ហើយបានលោកប្រើលោកប្រើ ដែលហៅធ្វើកបយៈតែបើសិនជាយើង ធ្វើហើយស្រាប់អានឹងអត់មានតាកតងអីទៀតទេឧទាហរណ៍ដូចជាបន្លែស្រស់ដូចត្រកួនអីដែលថាត្រូវមានពូជអស់ទៀតបានបើកាត់យកទៅចំអិនកាត់យកទៅ ដាក់អរិយស្ងោហើយអីហើយវាឆ្អិនហើយមានអីត្រូវដោះទៀតមិនចាំបាច់ធ្វើកម្មវិធីទៀតទេអ่าដូចជាអឺ ប្រទេសទុំប្រទេសអីចឹងទៅគាត់យកទៅដុតទៅអីឬក៏ទៅអាំងឆ្អិនហើយឬក៏ដាក់ក្នុងសម្លឆ្អិនហើយអីវាមិនដកឲ្យតទៀតទេអាហ្នឹងមិនចាំបាច់ធ្វើកັບវិជ្ជាទេប៉ុន្តែនិយាយពីរឿងរបស់ដែលត្រូវធ្វើកັບវិជ្ជាមិនមែនគាត់ធ្វើខ្លួនឯងបានទេខ្ញុំយកខ្លះយកតកួន កាត់ពីវេកណាត់ថាធ្វើកັບវិជ្ជាហើយគេលោឆាន់ណាអប្រទេសប្រទេសទុំអត់និយាយរឿងប្រទេសខ្ចីទេប្រទេសតាដុសដុសទៀតបាន កាត់យកទៅកាត់ពី3កណ្ដាប់ទៅគាត់ថាធ្វើកម្ពុជាហើយមិនមែនទេវត្ថុដែលត្រូវធ្វើកម្ពុជាមានន័យថារបស់នឹងប្រគេនដល់ភិក្ខុហើយលោកដែលយល់លោកដឹងថារបស់នឹងលោកអត់គួរឆាន់ទេត្រូវធ្វើកម្ពុជាសិនអញ្ចឹងលោកត្រូវប្រើប្រើអនុបសម្បានប្រើសាមណេរឬក៏ប្រើបាសបាសិកាឲ្យធ្វើឲ្យធ្វើឧទាហរណ៍ថា ត្រកួនមួយបាច់បើនិយាយតែមកដើមនេះមកបាច់ឬក៏ត្រកួនមួយមកកច្រែងចុះមកជាលចុះពិខុទទួលពីសាមណែហើយឬក៏ទទួលពីបាសបាតិកាប្រគិនហើយលោកមើលទៅថាវត្ថុហ្នឹងឆាន់អត់បានទេមកកាលណាបើឆាន់ឈ្មោះថាធ្វើអាដៃពួយនឹងអុយវិលាអញ្ចឹងត្រូវទោសអញ្ចឹងវិន័យកិច្ចជាគមភីរោនេះកិច្ចជាគមភីរោនេះជ្រើសតែកិច្ច ភិក្ខុលោកត្រូវប្រើសាមណេរឬក៏ប្រើអនុសម្បានណាមួយ ជាបាសតឬក៏បាសិកាក៏ដោយថាញោមឬក៏សាមណេរចូលធួតវត្ថុនេះឲ្យគូនៅនៅក្នុងព្រះវិន័យបដភិក3លោកសំដែងតកតមួយការធ្វើវិន័យកិច្ចហ្នឹងក៏ច្រើនអញ្ចឹងភិក្ខុអសាមណេរឬក៏បាសកបាសិកាហ្នឹងយកចង់ស្លាប់ព្រាឬក៏ចង់សមឬក៏ចង់កបិតឬក៏ចង់កចោនេះ ត្រូវចាក់ទៅលើដើមត្រកួនហ្នឹងបើថាត្រកួនមួយបាច់ឬក៏ត្រកួនមួយជាហ្នឹងចាក់តាមត្រូវតាមម្ដើមក៏ដោយប៉ុន្តែក៏មិនដាច់ពីគ្នាឲ្យនៅជាប់គ្នាទាំងអស់ហ្នឹងចាក់ត្រូវតាមម្ដើមក៏ដោយត្រូវប្រើប្រយោគបច្ចុប្បន្នប្រប្រយោគ3មានអតីតអនាគតបច្ចុប្បន្នពេលដែលវិខុសលោកប្រើថាខ្ញុំណាត់ប្រើពាក្យខ្មែរធម្មតាថា សាមណេរចូលធ្វើវត្ថុនេះឲ្យគួរ អញ្ចឹងបើសិនជាលោកយកចុងកបិតទៅចាក់តគួនហ្នឹងណាដំណើរគ្នានឹងចាក់ហ្នឹងណាតាគួឲ្យលោកម្ចាស់ឬក៏គួលោកម្ចាស់គួបុគ្គលម្ចាស់ហ្នឹងគឺថាដំណើរគ្នានឹងចាក់តគួនហ្នឹងឯមុតហ្នឹងគឺប្រើពាក្យតាគួហើយកុំឲ្យចាក់ឲ្យថាអត់បានទេឬក៏ថាមិនចាក់ក៏អត់បានដែរអាហ្នឹងគេថាប្រយោគបច្ចុប្បន្នហ្នឹងមិនយកកម្រិតទៅចាក់តគួនហើយចាក់រួចហើយគូគួលោកម្ចាស់អត់ទេអត់យកទេអោ អត់តន់ចាក់ផងតែថាគួរមុននោះចាក់ក្រោយក៏អត់បានដែរគឺដំណាលគ្នាណាប្រយោគបច្ចុប្បន្នមានន័យថា ចាក់តគួរនឹងឲ្យមុតណាចាក់ជ្រឹបថាគួរនឹងចាស់អូខេគឺល្អបាទគឺពាក្យថាធ្វើកម្មវិជាគឺលោកប្រើវាខុសលោកប្រើមិនមែនតែតកាត់ពី3កណាត់ថាគួរយកទៅគេលោកអត់ទេលោកដោះអាដែរហ្នឹងលោកមានប្រើណាមកទេសដូចគ្នាទៀតមិនអាចកាត់ពី3កណាត់ហើយទេសតុំហ្នឹង យកទៅប្រគេនលោកថាគួរហើយព្រោះអីធ្វើកិច្ចរួចហើយអត់ទេបើថាចង់ធ្វើខ្លួនឯងលោកត្រូវយកទៅដុតយកទៅអាំងឲ្យវាកុំឲ្យវាដុសទៀតបានអាហ្នឹងបានថាធ្វើខ្លួនឯងបានណាតែបើថាយកតង្ទុំមកប្រគៀនអញ្ចឹងមិនអាចយកទៅកាត់គុំថាមកកណាត់ច្រាំឲ្យវល់ផងមិនឲ្យទៅផ្លែឲ្យទៅក្រឹបនោះអស់ទៀតបាននៅតែនៅតែអត់បានអញ្ចឹងនៅតែមិនឈ្មោះថាធ្វើអញ្ចឹងមិនឈ្មោះធ្វើកັບប្រយ័ត្នទេឃើញទេអញ្ចឹងវត្ថុអីក៏ដោយចឹង គឺត្រូវចាំបាច់ដែលថា ប្រគៀនប្រសងហើយប្រគៀនវិខុសហើយលោកប្រើយកកញ្ចក់ដៃទៅចុចឬក៏យកចុងស្លាបព្រាទៅចុចចុងកាបិតទៅចុចឬក៏យកអីទៅកណ្ដាលភ្លើងអីយ៉ាងណាអាហ្នឹងរឿងរបស់យើងអ្នកធ្វើ ដែលវត្ថុណានៅចិត្តអាហ្នឹងគឺយើងធ្វើអញ្ចឹងផ្លែឈើផ្លែឈើណាដែលថាទុកអាចដោះទៀតបានផ្លែឈើនោះ ដែលយកគ្រាប់ចេញមិនបានឬក៏ថាពិបាកយកគ្រាប់វាល្អិត ណាពិបាកយកក្របដែលល្អិតអញ្ចឹងធ្វើកបយៈប្រទានលោកឥឡូវឧទាហរណ៍ play អីដែលថាណាសកាងារណាសកាងារដែលទុំអត់យកខ្ចីទេដែលទុំដោះទៀតបានយើងមិនអាចពុះ3 4កណាត់ហើយថាគូយកទៅប្រគិនលោកអត់ទេប្រគិនលោកទាំងមូលក្តីចិត្តហើយទៅប្រគិនលោកក្តីបើសិនជាវិខខនឹងលោកមើល ឃើញថារបស់នឹងត្រូវដោះអាចដោះទៀតបានលោកមិនអាចឆាន់បានទេលោកប្រើសាមណេរឬក៏ប្រើអបាសកបាសិកាណាមួយឲ្យធ្វើកពយៈរបស់នឹងបានបានហៅថាធ្វើកពយៈមិនចិត្ត2 3កណ្ដាត់មកបោះសម្បកឲ្យថាថាគួគឺមិនមែនចឹងទេអញ្ចឹងបានថាភាកច្រើនអត់យល់ទេអត់យល់ទេផ្លែឈើដែលយកក្របចេញបានអី ណាអាចលោកឆាន់ខ្លួនឯងបាន ចាំបាច់ធ្វើអី ណាទៅកាត់ក្បាលកាត់អីណាដូចផ្លែមានផ្លែស្អីស្អីណាទៅកាត់ក្បាលកាត់អីផ្លែសៅម៉ៅសេមនអីទៅកាត់ក្បាលថាបើមិនកាត់ទេលោកវិជនឆាន់ទេខុសទៅទេយល់ខុសទៅទេណាថាលោកចេះលេបគ្រាប់ទៅរួចក៏លេបទៅបំផាច់ជប់កងប់ទៅលេបគ្រាប់ប៉ុណ្ណឹងប៉ុណ្ណឹងដីហ្នឹងអញ្ចឹងបើថារបស់ដែលយកគ្រាប់ចេញបានមិនបាច់ចាំធ្វើកັບរយៈទេ ណារបស់ណាដែលពិបាកយកគ្រាប់ចេញបានរបស់ណាដែលថាអាចដោះទៀតបានដែលពិបាកនេះអាហ្នឹងបានត្រូវធ្វើកັບយៈហើយត្រូវប្រគិនពិខុហើយលោកប្រើអាហ្នឹងបានហៅធ្វើកັບយៈมันអាចធ្វើដោយចិត្តឯងហើយថាធ្វើគឺមិនអញ្ចឹងទេណាខ្ញុំណាគិតថាទៀនពីរយ៉ាងនេះគួរលើកទៅសប្តាហ៍ក្រោយបន្តទៀតមួយសប្តាហ៍ទៀតទៅ ដើម្បីយើងវិនិច្ឆ័យឲ្យល្អិតទៅនៅក្នុងការធ្វើហ្នឹងឲ្យយល់ដឹងណាណាកណាណាសាធុសាធុអញ្ចឹងណានឹងសុំ ខាងសួរខ្ញុំសវណ្ណនៅយល់អញ្ចឹងអត់ខាងត្រីទាំងមូលហើយដាក់ប្រកែកលោកឆាន់បានអញ្ចឹងដែរអីចប់ចប់ទៅចប់បើកបាទកតាគុណបាទកតាកណាក្រាបថ្វាយគុំគុណចាស់អឺបើអត់បានចូលមកស្ដាប់អត់ដឹងមែនហ្នឹងគុណមានអ្នកខ្លះគាត់ថាអាំងត្រីទាំងមូលមកហើយបើមិនកាត់ហ្នឹង ក៏បានចូលមកស្ដាប់អង្គគ្រូលោកសំដែងអញ្ចឹងបានដឹងកុំឲ្យដឹងកុំចាស់ដឹងតែធ្វើទៀនហើយប្រកេនហើយដឹងតែដេកញញឹមទទួលបុណ្យហើយកូនចាស់ទាំងប៉ុណ្ណឹងចាតាមថ្ងៃចាប់ដែរអរគុណចាអានឹងធម្មតាបើសិនជាត្រីអង្គ6អញ្ចឹងបើសិនជាមិនកាត់អញ្ចឹងខ្លាចលុតធ្លាក់ទៅលើឆ្នាំលុតធ្លាក់លើចាស់ហើយ គឺថាអញ្ចឹងវេទិកាវិភាគសន្ទនាពធក៏សំលំតាមពេលវេលាដល់ពេលបញ្ចប់ហើយអញ្ចឹងសូមអរគុណដល់ប្រិយមិត្តញាតិញោមញាតិទាំងអស់គ្នាដែលបានចូលស្ដាប់ក្នុងវេទិកាសន្ទនាពធនេះហើយសូមអរគុណចំពោះគុណចាស់ទាំងពីរព្រះអង្គដែលបានលះបង់ពេលវេលាមកចូលរួមក្នុងការសន្ទនាពធហ្នឹងមានអត្ថន័យព្រោះគួរឲ្យចាត់បានណា ទៅខ្ញុំកាលណាសូមប្រគេនបនដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានផ្នែកនៃការស្ថាបធម៌នេះបានឲ្យអានិសង្សស្មើស្មើគ្នាហើយនឹងបានដល់នៅទីអត់ទៅនៃកិលេសធម៌ទាំងឡាយដល់នៅទីបំផុតគ្រប់ពលគឺព្រះនិព្វានជាទីបរមសុខកម្ពុជាៀងគ្លៀនឡើយសូមប្រគេនពរគុណចាស់សុខសប្បាយហើយនឹងសូមយោមបានសុខចម្រើន ប្រាថ្នាយ៉ាងណាបានដូចសេចក្តីប្រាថ្នា សូមថ្វាយបង្គំលាសូម បានពលវាសប្តាហ៍ក្រោយជួបគ្នាបន្តទៀត